អឡូជំរាបសួរប្រិមិត្តស្វាគមន៍មកកាន់ការផ្សាយរបស់ខ្ញុំកណ្ណាខ្ញុំបាទនៅវេលាពេលល្ងាច ថ្ងៃច័ន្ទទេណា នៅសហរដ្ឋអាមេរិកបែកខាងកើតបាទហើយខ្ញុំកណ្ណាខ្ញុំកំពុងតែ ធ្វើដំណើរទៅធ្វើការ បាទថ្ងៃនេះខ្ញុំកណ្ណាខ្ញុំទៅ ធ្វើការពេលយប់ ព្រោះខ្ញុំបដូរចល័តចល័តពេលធ្វើការពេលខ្លះទៅក៏ពេលព្រឹកទៅពេលខ្លះទៅក៏ពេលយប់បាទអឺស្វាគមន៍បងប្អូនទាំងអស់គ្នាណាអឺខ្ញុំមិនបានអានឈ្មោះបងប្អូនទាំងអស់គ្នាទេអឺដោយសារកំពុងតែធ្វើដំណើរតាមដងវិថី សូមសម្ដែងការគោរពគារវកិច្ចចំពោះបងប្អូនទាំងអស់គ្នាដែលបានជាចូលរួមបាទសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងអស់គ្នាសង្ឃឹមថាសុខសប្បាយទាំងអស់គ្នាទេណាបាទអឺម ហើយបាទសុខសប្បាយអរគុណអរគុណបងប្អូនទាំងអស់គ្នាអរគុណថ្ងៃនេះមុននឹងទៅដល់កន្លែងការងារខ្ញុំកណ្ណាខ្ញុំសូមឆ្លៀតឱកាសអឺជជែកលេងជាមួយបងប្អូនតាមផ្លូវបាទជជែកពីរឿងណែពីរឿង ការបំផ្ទុះក្របបែកនៅចិត្តរាជទូតកម្ពុជាប្រចាំនៅប្រទេសភូមាកាលពីកន្លងទៅយូរដែរហើយ3 4 5ថ្ងៃហើយតែគាត់ថាខ្ញុំឆ្លៀតឱកាសនេះនិយាយទៅហើយក៏សូមឆ្លៀតឱកាសហ្នឹងនិយាយរឿងផ្សេងផ្សេងទៀតពាក់ព័ន្ធជាមួយនឹង រដ្ឋាភិបាលរបបហ៊ុនសែនកំពុងតែខ្វះខាតកញ្ចប់ថវិកាកំពុងខ្វះខាតកញ្ចប់ថវិកាឥឡូវហ្នឹងវគ្គវគ្គអឺវគ្គពួកកុម្មុយនីសគេកំពុងតែនាំគ្នាសម្ដែងសម្ដែងបង្កើតភាពអស្ចារ្យឲ្យគ្នាទៅវិញទៅមកណាបាទពួកកុម្មុយនីស អឺតាមប្រភពព័ត៌មានដែលនិយាយពីរឿងការបំទុះក៏បែកនៅក្បែរអឺនៅក្បែរស្ថានទូតរាជទូតអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសភូមាបាទ អឺអឺហើយប្រទេសភូមាក៏ដូចជារដ្ឋាភិបាលហ៊ុនសែនហ្នឹងគេបានធ្វើការឆ្លើយតបបញ្ជាក់ថាតើការបំផ្ទុះក្របបែកហ្នឹងជាការពិតឬជាការមិនពិតអឺ ល័កនិងល័កអីជាដើមបងប្អូនបានស្ដាប់ណាបងប្អូនយើងក៏ប្រហែលជាបានតាមដាននិងបានស្ដាប់បងប្អូនច្រើន បានជជែកពីរឿងនឹងដែរពីរឿងការបំទុះក្របបែកនឹងអឺខ្ញុំមានកំណត់2កំណត់ទី1ការបំទុះក្របបែកដែលយើងហៅថាក្របបែកកែឆ្នៃហ្នឹង នៅចម្ងាយជា100ផ្លៃម៉ែត្រទៅ150ម៉ែត្រពីរក្របណាមួយ150 150ម៉ែត្រមួយ100 100ម៉ែត្រមួយទៀត150ម៉ែត្រក្រៅចេញពីកន្លែងស្ថានទូតសហប្រទេសកម្ពុជាប្រចាំនៅភូមាហ្នឹងហើយការបំទូកអបែកហ្នឹងអត់មាន ធ្វើឲ្យប៉ះពាល់ទៅដល់មនុស្សម្នាមហាជននេះទេហើយបើយោងតាមពពុះព័ត៌មានហ្នឹងគេថាក្របបែកដែលបានមកផ្ទុះហ្នឹងគឺជាក្របបែកកែច្នៃគ្រាន់តែលឺសំឡេងទេ តែมันធ្វើឲ្យប៉ះពាល់ទៅដល់មនុស្សម្នាទេក្របបែកកែច្នៃណាហៅក្របបែកកែច្នៃអាហ្នឹងបើយោងតាមពពុះព័ត៌មាន អឺមានការព្យាករនិងការទុះទាយមួយចំនួនថាហ៊ុនសែននឹងមិនទៅភូមាទេហើយមានអ្នកខ្លះទៀតគេថាហ៊ុនសែននឹងទៅអញ្ចឹងសម្រាប់ខ្ញុំវិញ ខ្ញុំយល់ឃើញហេតុផលពីរយ៉ាងការបំទុះក្របបែកហ្នឹងណា ទី1ទី1គឺប្រជាពលរដ្ឋក៏ដូចជាសកម្មជនប្រយុទ្ធរបស់ភូមាដែលស្អប់ខ្ពើមរបបមាននុងលៀងដែលស្អប់ខ្ពើមរបបមានមានអង្គលៀងហ្នឹងគឺទៅដាក់បង្កាយក្របបែកបំផ្ទុះដើម្បីបំភ័យហ៊ុនសែន កុំឲ្យហ៊ុនសែនមកភូមាអានឹងចំណុចទី1អឺចំណុចចំណុចទី2ចំណុចទី2គឺក្រមពួកបដិការគ្នាឯងហ្នឹងគឺដាក់ដាក់ដើម្បីបង្ហាញដាក់ហ្នឹងក៏ដូចគ្នាដែរគេដាក់ហ្នឹងគឺដើម្បីធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកដតីយល់ថាហ៊ុនសែនហ្នឹងមិនអាច ធ្វើដំណើរទៅភូមិទេអញ្ចឹងអាលក្ខណៈទី1ក៏បង្ហាញថាកុំឲ្យហ៊ុនសែនទៅភូមិអាលក្ខណៈទី2ហ្នឹងក៏បង្ហាញកុំឲ្យហ៊ុនសែនទៅភូមិដូចគ្នាមានន័យថាមួយ ភាគីខាង ប្រឆាំងជាមួយនឹងមានអង្លៀងដាក់ក្របបែកដើម្បីពមៀនទៅហ៊ុនសែនមិនឲ្យហ៊ុនសែនទៅភូមិមួយទៀតគឺក្រុមពួកផ្ដាច់ការរបស់ភូមិផ្ទាល់ហ្នឹង គឺស៊ីស៊ូគ្នាយ៉ាងម៉េចយ៉ាងម៉ាជាមួយហ៊ុនសែនហ្នឹងដាក់បំទុះក្របបែកចោលអញ្ចឹងទៅគោលបំណងដើម្បីបង្ហាញមតិជាតិនិងអន្តរជាតិអំពី ការដែលមិនចង់ឲ្យហ៊ុនសែនមកភូមិដូចគ្នាអញ្ចឹងចំណុចទាំងពីរប្រភេទហ្នឹងសិតតែជាចំណុចបុគ្គលទាំងពីរក្រុមហ្នឹងគឺសិតតែជាអ្នកមិនចង់ឲ្យហ៊ុនសែនទៅភូមិសំណួរយើងសួរថាតើហ៊ុនសែននឹងទៅភូមិដែរឬអត់នៅថ្ងៃខាងមុខហ្នឹង ទៅភូមិដែរឬអត់អឺមានមតិច្រើនថាហ៊ុនសែនមិនទៅទេប៉ុន្តែបើសម្រាប់ខ្ញុំខ្ញុំយល់ថាហ៊ុនសែនទៅខ្ញុំយល់ថាហ៊ុនសែនទៅប្រកបជាទៅ100%ហ្មងអានឹងសម្រាប់ខ្ញុំណាខ្ញុំទាយថាហ៊ុនសែនទៅមូលហេតុដែលខ្ញុំថាហ៊ុនសែនទៅ មិនថាច្រកណាជាច្រកណាទេមិនថាច្រកដែលបំផ្ទុះប្របែកដែលបំផ្ទុះប្របែកដោយកងកម្លាំងប្រឆាំងមានអង្គលៀងឬក៏ដាក់ដោយកងកម្លាំងដែលស្របជាមួយមានអង្គលៀងគឺទាំងពីរប្រភេទហ្នឹងគឺនៅតែទៅហ៊ុនសែននៅតែទៅពីព្រោះបើហ៊ុនសែនមិនទៅមិនឈ្មោះថាហ៊ុនសែនទេ អានឹងចឹងព្រោះដែលខ្ញុំនិយាយថាការដែលដាក់ប្របែកបំទុះហ្នឹងគឺគេឲ្យយើងមើលឃើញថាហ៊ុនសែននឹងមិនហ៊ានទៅភូមាហើយខ្ញុំថាហ៊ុនសែននឹងទៅភូមាបាទទោះជានៅក្នុងរូបភាពណាក៏ដោយខ្ញុំថាហ៊ុនសែនត្រូវតែទៅភូមាបាទត្រូវតែទៅព្រោះដូច ហេតុផលខ្ញុំបានបញ្ជាក់ចឹងថាវាគ្រាន់តែជាការដាក់ឡើង ដើម្បីបង្ហាញពីភាពអស្ចារ្យនិងពីភាពក្លាហានរបស់ហ៊ុនសែនទេនៅពេលដែលនៅពេលដែលយើងឮថាអូនៅក្បែរស្ថានទូតខ្មែរនៅក្បែរស្ថានទូតខ្មែរមានបោកក្របបែកពំទុះក្របបែកប៉ុណ្ណឹងហើយហ៊ុនសែននៅតែមិនខ្លាចនៅតែក្លាហានហ៊ានទៅទៀតណាអានឹងបំណងពិតប្រកប បំណងពិតប្រកបនៃការបំផ្ទុះក្របបែកហ្នឹងគឺដើម្បីបង្ហាញពីភាពអស្ចារ្យនិងពីភាពក្លាហានរបស់ហ៊ុនសែនបងប្អូនយល់ទេចឹងហើយខ្ញុំថា100%ហ៊ុនសែននឹងទៅភូមាតែថាទៅក្នុងនាមស្អីខ្ញុំមិនដឹងទេក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាមប្រធានអាស៊ានធំឬក៏យ៉ាងណាយើងអត់ដឹងទេបើទៅក្នុងនាម ហ៊ុនសែនពួកប្រដៃការនិងប្រដៃការនឹងជួបគ្នាក្នុងនាមចៅនិងក្នុងនាមចៅអានឹងខ្ញុំជឿខ្ញុំជឿថាហ៊ុនសែនទៅចៅទៅជួបចៅអានឹងខ្ញុំជឿតែអញ្ចឹងជឿច្បាស់តែអញ្ចឹងបើថាបើថាទៅក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាគឺមិនមែនទេទៅក្នុងនាមប្រធានអាស៊ានតុំក៏មិនមែនដែរគឺទៅក្នុងនាមក្នុងនាម បើយើងនិយាយទៅថាកាជះចិននិងកាជះចិនទៅជួបគ្នានិយាយចំចេះតែមកទៅណាកាជះចិននិងកាជះចិនទៅជួបគ្នាទេទៅក្នុងនាមតែប៉ុណ្្នឹងទេអត់មានក្នុងនាមអីទេអញ្ចឹងគេសម្រួលហើយហើយបង្កើតភាពអស្ចារ្យឲ្យហ៊ុនសែនទៅពំទូក្របបែកហ្នឹងគឺបង្កើតភាពអស្ចារ្យឲ្យហ៊ុនសែនទេថាហ៊ុនសែនទោះជាក្របបែកក៏មិនខ្លាចដែរអាហ្នឹងហើយបានពួកពួក CPP ពួកកូនចៅ CPP វាតែងនិយាយថា វាវាតែងតែនិយាយថាសម្ដេចអត់ខ្លាចក្របបែកទេបងប្អូនណាអាយ៉ាបងប្អូនអើយថ្ងៃថ្ងៃចាំងមកមើលមុខខ្ញុំឃើញថាសម្ដេចអត់ខ្លាចក្របបែកទេហើយណែមនុស្សណាដែលមិនខ្លាចក្របបែកមានគ្រូសនរាថាមានមនុស្សស្គួតអត់ខ្លាចក្របបែកណាមនុស្សណាមិនខ្លាចងាប់ ងារណាមនុស្សស្គួតដែលវាមិនខ្លាចងាប់ទេប៉ុន្តែមនុស្សស្គួត ខ្លះខ្លាចងាប់តាងារណាខ្លាចងាប់ណាបាទចឹងយើងមើលសាររបស់ពួក CPP ដែលវាពួតពីសម្ដេចថាសម្ដេចក្លាហានសម្ដេចអង្គអាចសម្ដេចធ្វើសង្គ្រាមអីសពបែបយ៉ាងអឺរំដោះប្រទេសជាតិអីណាណីអីចឹងណាដោះប្រទេសជាតិរំដោះអីចឹងសម្ដេចមិនខ្លាចទេអាវុធយុទ្ធភណ្ឌទាំងអស់ហ្នឹងអឺ ខ្ញុំថាទេបើសម្ដេចមិនខ្លាចយ៉ាងម៉េចក៏ទៅណាមកណានៅស្រុកខ្មែរហ្នឹងហើយមិនក៏មានគឺការពារច្រើនម៉េះបេះអាហ្នឹងទី1ហើយបើទៅសម្ពោធនៅកន្លែងណាកន្លែងណីហ្នឹងបើទៅសម្ពោធវិញបងប្អូនណាបើបើសិនណាពួកគេទៅសម្ពោធវិញខ្ញុំនិយាយពីពួកគេទៅសម្ពោធ បាទឮនៅបងប្អូនឮនៅទេណាឮនៅបាទឮនៅឮនៅអាឮនៅបងប្អូនឮនៅ អឺអាដូចអាដូចខ្ញុំនឹងវាឲ្យតែខ្ញុំប៉ះវាដូចដូចចងខ្សែដោយខ្ញុំនឹងចងកស៊ូអាដោយកាសនេះនេះនេះអាដោយនេះចងកស៊ូនៅគល់ឲ្យឲ្យតែវាប៉ះបន្តិចហ្នឹងគឺវាអត់លឺទេបាទបាទអញ្ចឹងបាទថាក្រអញ្ចឹងថា អរដល់សាក់ក្រចឹងហើយបងប្អូនអើយធ្វើម៉េចបាទធ្វើម៉េចរឿងតាមតដើតាមយថាកម្មចឹងទៅបាទខ្ញុំរកទិញអាដូច original វាអត់បានណាទោះតែយើងទិញទូរស័ព្ទថ្មីហើយទូរស័ព្ទហ្នឹងវាទូរស័ព្ទទូរស័ព្ទ Samsung ហ្នឹងទិញមកថ្មីបានបានអាដូចកាសតិចនឹងមក តែមើលរោចាំមើលមានលុយចាំរោអាឡែងអាអា Bluetooth wireless ណាអាគេដាក់ដោតនៅនេះណាអា wireless ហ្នឹងវាស្រួលជាងបាទប៉ុន្តែអត់អីទេតាមដំណើរសិនណាបងប្អូនណាអីសែនសែនច្រើនម៉េះណា បាច់ច្រើនពេកទេតែមួយមកបានហើយមកច្រើនពេកទេតែមួយបានហ្នឹងឯងអញ្ចឹងខ្ញុំអត់បញ្ជាក់ច្រើនទេនៅរឿងរឿងនៅឃុំមាមិនបាច់ចាំបាច់និយាយច្រើនទេហ៊ុនសែនត្រូវតែទៅហើយពីព្រោះអីបំណងទី1របស់ហ៊ុនសែន ដោះស្រាយមិនបានកិច្ចការទី1របស់ហ៊ុនសែនហ្នឹងគឺធ្វើជាប្រធានអាស៊ានឆ្នាំនេះហ្នឹងឆ្នាំ2021ហ្នឹងអ2022ហ្នឹងគឺរឿងតាភូមិមួយទេហ៊ុនសែនធ្វើអីអត់ចេញទេពីព្រោះការងារហ៊ុនសែនអត់មានអីក្រៅតែពីរឿងណែអត់មានអីក្រៅតែពីរឿងអឺភូមិហ្នឹងទេបងប្អូនជឿខ្ញុំទៅអញ្ចឹងឆ្នាំ2022ហ្នឹងដោះស្រាយទៅរឿងភូមិមួយមុខគាត់រឿងផ្សេងអត់មានទេ អាហ្នឹងហើយហ៊ុនសែនបាទហើយសួរតើហ៊ុនសែនទៅភូមាទេទៅទោះជាគេដុតរូបដុតអីក៏ដោយខ្ញុំថាទៅ100%ហ្មងខ្ញុំអត់មានថាសល់មួយអីទេខ្ញុំថាទៅហ្មងពីព្រោះគាត់បែកហ្នឹងគាត់បែកនយោបាយណាគាត់បែកនយោបាយគាត់បែកបង្កើនភាពអស្ចារ្យឲ្យហ៊ុនសែនតែប៉ុណ្្នឹងទេគាត់បែកហ្នឹងគឺគាត់បែកបង្កើនភាពអស្ចារ្យឲ្យហ៊ុនសែនតែហ៊ុនសែនមិនខ្លាចអីទាំងអស់បាទ មិនមិនខ្លាចអីទាំងអស់អញ្ចឹងរឿងហ៊ុនសែនជាមួយនឹងភូមាខ្ញុំសូមជូនប៉ុណ្ណឹងខ្ញុំសូមជូនប៉ុណ្ណឹងរឿងក្របបែកហ្នឹងរឿងមួយទៀតពាក់ព័ន្ធជាមួយរឿងហ៊ុនសែនជាមួយនឹងក្រុមហ៊ុនលីលីឈុងលីឈុងលីឈួងលីឈួងក្រុមហ៊ុនលីឈួងខ្ញុំឮហ៊ុនសែននិយាយ ពីរឿងក្រុមហ៊ុនលីឈួងអំពីអភិបាលខេត្តកសាងនៅសំណង់ផ្សេងផ្សេងហ្នឹងគឺខ្ចីលុយក្រុមហ៊ុនលីឈួងហើយខ្ញុំមិនដឹងថាម្ចាស់ក្រុមហ៊ុនលីឈួងនឹងជានរណាទេណាបងប្អូនណាបើយោងតាមសម្ដីហ៊ុនសែនហ្នឹងបើយោងតាមសម្ដីហ៊ុនសែនក្រុមហ៊ុនលីឈួងហ្នឹងគឺអឺជាក្រុមហ៊ុនមួយ ដែលទទួលការម៉ៅការសំណងផ្សេងផ្សេងនិងទទួលការសាងសង់ផ្សេងផ្សេងហ្នឹងគឺក្រុមហ៊ុនលីឈួងនឹងអាចទទួលការសាងសង់មុន ដោយបង់តាមក្រោយអីចឹងណាបាទដោយបង់តាមក្រោយអីចឹងទៅអងៀងបូត្រា មិនដឹងតែអាណាទេ អាឆ្កែហើយសង្ស័យតែពួកឯងនឹងទេឆ្កែអាហ្នឹងហ្នឹងហើយហ៊ុនសែននិយាយបញ្ចប់កិច្ចសន្យារវាងបណ្ដាខេត្តនានាជាមួយនឹងក្រុមហ៊ុនលីឈួងហ្នឹងបាទជាមួយនឹងក្រុមហ៊ុនលីឈួងហ្នឹងខ្ញុំកណ្ណាខ្ញុំឆ្ងល់ពីរឿង ក្រុមហ៊ុននៅក្នុងស្រុកខ្មែរតែក្រុមហ៊ុនដេញថ្លៃសាងសង់សំណង់អីផ្សេងផ្សេងហើយដល់ពេលឥឡូវហ្នឹងមានរដ្ឋជាច្រើនដែលជាពាក់លុយក្រុមហ៊ុនលីឈួងហ្នឹងហើយរដ្ឋនីមួយនីមួយសាលាខេត្តនីមួយនីមួយมันស្នើសុំកញ្ចប់ថវិកានឹងមកអភិវឌ្ឍនៅតាម នៅតាមបណ្ដាខេត្តនីមួយនីមួយមិនអញ្ចឹងទេនៅតាមបណ្ដាខេត្តនីមួយនីមួយ នៅតាមបណ្ដាខេត្តនីមួយៗឥឡូវហ្នឹងហ៊ុនសែនគាត់អត់មានលុយដល់គាត់អត់មានលុយគាត់ខឹងតាមពិតទៅក្រុមហ៊ុនលីឈូងនឹងបានអនុញ្ញាតពីរដ្ឋនឹងឯងជាអ្នកធ្វើការងារមកកង់មកការសំណងធ្វើសំណងរដ្ឋផ្សេងផ្សេងណាបាទឮថាធ្វើសំណងរដ្ឋផ្សេងផ្សេងនឹងក្រុមហ៊ុនលីឈូងនឹងឯងអឺជាអ្នក ម៉ៅការសំណង់របស់រដ្ឋទូទៅស្ទើរតែ24ខេត្តក្រុងហ្នឹងក្រុមហ៊ុនលីឈួងហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹងហ៊ុនសែនគាត់អត់មានលុយដល់ពេលគាត់អត់មានលុយឲ្យក្រុមហ៊ុនលីឈួងគាត់ចោតប្រកាន់គាត់ទៅចោតប្រកាន់ចវាយខេតគាត់ទៅចោតប្រកាន់ចវាយខេតថា ដាក់កម្រងសាងសង់អត់មានដាក់កម្រងសាងសង់នឹងអត់មាន សុំការអនុញ្ញាតពីគាត់អត់មានការសុំអនុញ្ញាតពីគាត់អត់មានដាក់កម្រងសុំកញ្ចប់ថវិកាពីរដ្ឋលក្ខនឹងលក្ខអីជាដើមគាត់គាត់គាត់ចេញមកបន្ទោសណាយើងមើលយើងមើលទៅយើងឃើញថាហ៊ុនសែនគាត់ចេញមកបន្ទោសចេញមកបន្ទោសក្រុមហ៊ុនលីឈួងហើយចេញមកបន្ទោសចវៃខេត្ត ហើយរាល់កិច្ចសន្យាសាងសង់ផ្សេងផ្សេងទៀតអឺដែលនៅ មានជាប់វគ្គវិនជាមួយក្រុមហ៊ុនលីជុងនឹងសូមឲ្យបញ្ចប់ជាបន្ទាន់ហើយបើចវាយខេតណាមិនបញ្ចប់គម្រោងនឹងទេចវាយខេតនឹងប្រឈមនឹងការដកមុខចេញពីតំណែង ដាក់មកចេញពីតំណែង អានឹងបើយោងតាមអ្វីដែលហ៊ុនសែនបាននិយាយ រឿងមួយទៀតដែលវាសំខាន់មែនទែនហ្នឹងគឺគម្រោងណាដែលបានសាងសង់រួចហើយហើយជាពាក់ក្រុមហ៊ុនលីឈួងហ្នឹងជាពាក់ក្រុមហ៊ុនលីឈួងហ្នឹងគឺឲ្យចវាយខេតណាដែលមានគម្រោងសាងសង់ហ្នឹងជាពាក់ទាំងប្រមាណឲ្យចវាយខេតហ្នឹងអ្នកចេញលុយសាងសង់ទៅឲ្យឲ្យចេញលុយសាងសង់ទៅ សំទោសឲ្យចេញលុយខ្លួនឯងទៅឲ្យចេញលុយខ្លួនឯងទៅ ហើយថេរវេលានៃការសងនឹង20ឆ្នាំថេរវេលានៃការសងដល់ក្រុមហ៊ុនលីឈួងនឹង20ឆ្នាំបងប្អូនគិតមើលមើលសាកលបងគិតបន្តិចមើលមិនដែរឬហ៊ុនសែននិយាយភាសានឹងបងប្អូនយល់យ៉ាងម៉េចដែរយល់ថាតើក្រុមហ៊ុនលីឈួងនឹងជាក្រុមហ៊ុនដែលរកស៊ីខុសច្បាប់ដែលរកស៊ីខុសច្បាប់ឬក្រុមហ៊ុននឹងមានការអនុញ្ញាត 2ទទួលបានអាជ្ញាប័ណ្ណរដ្ឋដែលមកការសំណង់របស់រដ្ឋកន្លងមកសំបីតាវិមាន សេតាវិមានរដ្ឋមន្ត្រីហ្នឹងក៏លីឈួងនឹងអ្នកធ្វើដែរក្រុមហ៊ុនលីឈួងនឹងដែរសំបីតែព្រឹទ្ធរដ្ឋសភាព្រឹទ្ធសភាហ្នឹងក៏ក្រុមហ៊ុនលីឈួងនឹងអ្នកធ្វើដែរសាងសង់ដែរគម្រោងសាងសង់នឹងដែរ ចឹងមានន័យថាក្រុមហ៊ុនលីឈួងនឹងជាក្រុមហ៊ុនមួយដែលមានអាជ្ញាប័ណ្ណពីរដ្ឋហើយបងប្អូនហើយដែលរដ្ឋតែងតែជាពាក់ក្រុមហ៊ុននឹងដល់ឥឡូវហ៊ុនសែនរកវិធីរកវិធីដើម្បីមិនសងលុយក្រុមហ៊ុនលីឈួងនឹងហើយគម្រាមទៅជាវាយខេតនានា ដែលបានធ្វើការសងសង់ជាមួយនឹងក្រុមហ៊ុនលីឈួងនឹងគម្រាមដកតំណែងចវាយខេតនោះនោះទៀតផងអញ្ចឹងមានន័យថាម៉េចបងបងមានន័យថាម៉េចមានន័យថាហ៊ុនសែនអស់លុយហើយអស់លុយមែនតើណាមែនអស់លុយលេងលេងឯងបងប្អូនណាបើបើគាត់មិនធ្វើគម្រាមចវាយខេតអញ្ចឹងបើគាត់មិនគម្រាមចវាយខេតអញ្ចឹងគាត់មានលុយណាឲ្យទៅអាក្រុមហ៊ុនហ្នឹង ដូច្នេះដើម្បីគៀបនឹងស៊ីក្រុមហ៊ុននឹងត្រូវតែរកលេសថាចវាយខេតនឹងសាងសង់ដោយមិនឆ្លងកាត់ការសុំអនុញ្ញាតពីគាត់អីលក្ខនឹងលក្ខអីជាដើមចឹងទៅណាអានឹងបើយោងតាមសម្ដីហ៊ុនសែនដែលគាត់បាននិយាយកាលពីថ្ងៃមុននេះខ្ញុំអត់ចង់និយាយច្រើនទេបងប្អូនខ្ញុំអត់ចង់និយាយច្រើនទេ ខ្ញុំគាត់តែចង់និយាយថាហ៊ុនសែននឹងមិនមិនមានកញ្ចប់ថវិកាសម្រាប់សម្រាប់អភិវឌ្ឍអីតទៅទៀតទេពីព្រោះកញ្ចប់ថវិការបស់ជាតិនឹងវាកាន់តែខ្សោយទៅខ្សោយទៅហើយហត់មានអីទេអញ្ចឹងហ៊ុនសែនព្យាយាមកាត់បន្ថយហើយអុកញ៉ាមួយចំនួនចាប់ដើមហ៊ុនសែនគៀបយកហើយគៀបយកហើយ ចាប់ដើមគៀបយកអ្នកខ្លះបាត់ឈ្មោះជាអុកញ៉ាអត់ដឹងខ្លួនទេបាត់សមោលឈ្មោះពីអុកញ៉ាអត់ដឹងខ្លួនគេហៅអុកញ៉ាសិបៈនិមិត្តមួយចំនួនហ្នឹងត្រូវបាត់ខ្លួនបដើបដើតាមរយៈតាមរយៈដែលហ៊ុនសែនតាមរយៈ ដែលហ៊ុនសែននឹងយកថវិកានឹងទៅជួយសង្គ្រោះដល់ប្រទេសជាតិរបស់ខ្លួនឯងនោះសង្គ្រោះដល់បញ្ហាប្រទេសរបស់ខ្លួនកំពុងតែប្រឈមនោះអានឹងគឺជាអ្វីដែលដែលយើងមើលឃើញជាអ្វីដែលយើងមើលឃើញអញ្ចឹងបងប្អូនអ្វីដែលបងប្អូនបានតាមដានកន្លងមកនេះគឺអញ្ចឹងអញ្ចឹងហ៊ុនសែនរកវិធី រកវិធីដើម្បីរកលុយហើយរកវិធីដើម្បីរកលុយហ្នឹងច្រកតែមួយគត់ធ្វើម៉េចទៅធ្វើឲ្យភូមិហ្នឹងដំណើរការល្អប្រហែលជាហ៊ុនសែនអាចបានលុយច្រើនអាចបានលុយច្រើនដើម្បីជួយរដ្ឋបាលរបស់គាត់ ហើយបើដោះស្រាយភូមិមាបានហ៊ុនសែននឹងប្រហែលជាអាចរួចខ្លួនដែរអញ្ចឹងហើយបានជាគាត់ដាក់ភូមិមានឹងមកធ្វើជាប្រធានបទពេលដែលគាត់ជាប់ជាប្រធានអាស៊ាននឹងមិនជាប់ទេសំទោសពេលដែលគាត់ដល់អាណត្តិអាណត្តិគាត់ជាប្រធានអាស៊ាននឹងអញ្ចឹងហ៎អញ្ចឹងឥឡូវហ្នឹងក្រុមហ៊ុនលីឈួងហ្នឹងបើតាមដែលយើងពិនិត្យមើលទៅក្រុមហ៊ុនលីឈួងហ្នឹងដូចជាអាចនឹង ខ្សែធនហើយមិនយូរទេពីព្រោះបំណុលហ្នឹងដាក់20ឆ្នាំ20ឆ្នាំហើយបំណុល20ឆ្នាំហ្នឹងយើងអត់ដឹងយ៉ាងម៉េចដែររដ្ឋនីមួយនីមួយរហូតរហូតលុយចេញខ្លួនឯងអើចវាយខេតនីមួយនីមួយរហូតលុយចេញខ្លួនឯងអញ្ចឹងរដ្ឋអត់ជួយទេហើយចប់ថាវិការឥឡូវយើងឃើញហ៊ុនសែនបច្ចេកអាហ្នឹងមុនហ៊ុនសែនបច្ចេករឿងក្រសួងការពារជាតិខ្វះលុយបងត្រៃភ្លើងចាំមើលបន្តិចទៀតតើក្រសួងអីទៀតខ្វះ ខ្វះអីព្រោះមានក្រសួងខ្លះអត់មានលុយបង់ថ្លៃទឹកអីចេញមកទៀតចេញមកសុំសម្ដេចហ៊ុនសែនឲ្យលុបណែណែឲ្យលុបបំណុលពីរឿងទឹករឿងអីហ្នឹងទៅទៀតអាហ្នឹងយើងអត់ដឹងដែរបងប្អូនតិចទៀតក្រសួងព័ត៌មានហ្នឹងចេញមកថាអូក្រសួងព័ត៌មានហ្នឹងខ្វះនេះខ្វះនោះអីទៀតឲ្យគ្រប់តែក្រសួងខ្វះទាំងអស់អាហ្នឹងវាអត់ដឹងយ៉ាងម៉េចចាំមើលខ្ញុំ មានគម្រោងកញ្ចប់ថវិកាឆ្នាំ2022ខ្ញុំមានអឺប៉ុន្តែខ្ញុំមិនទាន់បានមើលគម្រោងកញ្ចប់ថវិកាចាយសម្រាប់ឆ្នាំ2022ណាប៉ុន្តែខ្ញុំមានហើយអាគម្រោងក្រសួងហិរញ្ញវត្ថុដែលសម្រាប់ប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ2022ហ្នឹងខ្ញុំមាន file ហ្នឹងបាទខ្ញុំមានទិន្នន័យហ្នឹង តែខ្ញុំមិនទាន់បានមានពេលទៅត្រួតពិនិត្យមើលទៅទៅអានទេខ្ញុំមិនទាន់មានពេលទៅអានទេប៉ុន្តែខ្ញុំមានឯកសារគម្រោងថវិកាឆ្នាំ2022ហ្នឹងតែគ្រាន់តែយើងដឹងថាគ្រាន់តែយើងដឹងថាហ៊ុនសែននឹងមិនមានកញ្ចប់ថវិកាច្រើនទៀតទេនៅក្នុងការដែលនៅក្នុងការដែលហ៊ុនសែន ប្រើប្រាស់សម្រាប់ឆ្នាំ2022ហ្នឹងហើយ2022ហ្នឹងកញ្ចប់ថវិកាត្រូវប្រើច្រើនណាស់ពីព្រោះ2022 2023ហ្នឹងហ៊ុនសែនត្រូវចំងាយកញ្ចប់ថវិកាធ្វើការងារផ្សេងផ្សេងទៀតដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យคล้ายคล้ายរបស់គាត់ណាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យคล้ายคล้ายរបស់គាត់ដូច្នេះហ៊ុនសែនត្រូវចំណាយថវិកាច្រើនណាស់អញ្ចឹងបងប្អូន ចាំមើលអុកញ៉ាមួយចំនួនចាប់ផ្ដើមខោចទៅខោចទៅអុកញ៉ាដែលធ្លាប់តែមានមុខមានមាត់ហ្នឹងអុកញ៉ាមួយចំនួននឹងបាត់មុខបាត់មាត់មួយចំនួនហើយអំពើលៀងលុយកខ្វក់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងច្រើនឡើងបាទកាន់តែច្រើនឡើងច្រើនឡើងហើយអំពើប្រក្រាបនិងអំពើអយុត្តិធម៌និងអំពើចោរកម្មនិងអំពើចោរកម្ម ចេះតែមានច្រើនឡើងច្រើនឡើងនៅក្នុងប្រទេសកម្ពុជាហ្នឹងតាមរយៈហ៊ុនសែនធ្វើការងារមិនបានធ្លាក់ខ្លួនធ្វើជារដ្ឋាភិបាលចោលចឹងហើយបានជាមានឯកឧត្តមចៅចាប់ផ្ដើមដំបូងហ្នឹងគឺបង្កើតឯកឧត្តមចៅហ្នឹងសិនទៅហើយឯកឧត្តមចៅហ្នឹងគឺជាដៃគូប្រយុទ្ធជាមួយនឹងហ៊ុនសែនហ្នឹងឯងគឺជាអ្នកប្រកួតជាមួយហ៊ុនសែនហ្នឹងដែលយើងហៅឯកឧត្តមចៅឯកឧត្តមចៅហ្នឹងគឺវិលៀមកងណាបងប្អូនណាហ្នឹងហៅឯកឧត្តមចៅ បាទចឹងហ៊ុនសែននឹងបង្កើតឯអាដាមចៅជាច្រើនដើម្បីទៅប្លន់អ្នកណាដែលណាអ្នកណាដែលអួតក្តែងក្តែងនឹងជាមើលនឹងមានការទៅប្លន់ឯអាដាមចៅនឹងកើតមាននៅឯអាដាមចៅនឹងកាន់តែច្រើនទៅច្រើនទៅហ្នឹងខ្ញុំគាត់ណាជម្រាបប្រាប់បងប្អូនយើងនៅក្នុងស្រុកខ្មែរថាមានលុយមានកាក់ទុកដាក់អីឲ្យស្រួលបួលទៅព្រោះ របបហ៊ុនសែនពេលត្រូវវាចម្រិតវាចម្រិតហើយពេលត្រូវវាគៀបវាគៀបហើយពេលត្រូវវាប្លន់វាប្លន់ហើយអានឹងគឺវាចឹងពីព្រោះរដ្ឋនឹងវាអត់មានកញ្ចប់ថវិកាហើយបងប្អូនណាបងប្អូនគិតមើលមើលពួកក្រសួងពន្ធគយពលអួតពួកខាងពន្ធដារមិនមែនក្រសួងពន្ធគយទេសំទោសអគ្គនាយកដ្ឋានអគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារគេនាំគ្នាអួតពីរឿងការរកថវិកាបានច្រើនអត់មួយរយៈកាលចុងក្រោយនឹងយើងឃើញថាយើងឃើញតែហ៊ុនសែនប្រកាសពីរឿងថាថវិកានឹងចូលច្រើនណាស់ថវិកានឹងចូលច្រើនណាស់បងប្អូនដែលដែលឃើញការពីមិនទាន់មានវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាណា អត់ដែលឃើញខាងពុនដាអត់ដែលឃើញខាងពុនកយចេញមកប្រកាសលទ្ធផលពីគឺការប្រមូលពុនបានច្រើនបានតិចទេអត់ដែលមានទេដល់ក្រោយពីចាប់ផ្ដើមគេផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចាប់ផ្ដើមគេមិនអនុញ្ញាតឲ្យមាន GSP ដល់ពេលចាប់ផ្ដើមមានអានឹងមកចាប់ផ្ដើមមានអានឹង ស្រាប់តែចាប់ផ្ដើមចេញពីរឿងការប្រមូលពន្ធនៅពេលដែលយើងនិយាយថារបបហ៊ុនសែនអត់លុយណាចាប់ផ្ដើមគេបញ្ចេញអាឡែងពួកកយពួកពុនដានឹងមកអួតអំពីរឿងការប្រមូលពន្ធបានប្រមាណការប្រមូលពន្ធដាបានប្រមាណការប្រមូលពន្ធកយបានប្រមាណអូគេចេញមកអួតបាទគេចេញមកអួត អួតរាល់តែអត់តែ6ខែម្ដងពេលខ្លះ7ខែម្ដងគេចេញមកអួតបាទគេចេញមកអួតណាបងប្អូនណាគេចេញមកអួតរាល់7ខែម្ដងគេចេញមកអួតសំទោសរាល់6ខែម្ដងគេចេញមកអួតពីរឿងការប្រមូលពន្ធណាប្រមូលពន្ធបានបាទចឹងទេបងប្អូនយើងឃើញហើយ ឲ្យតែយើងទ្រាំបន្តិចទៀតមួយអាណត្តិទៀតនឹងហ៊ុនសែនដួលហើយជឿខ្ញុំមកទៅហើយរបបហ៊ុនសែនដួលដែលហ៊ុនសែនត្រៀមខ្លួនទុកឲ្យហើយនឹងនៅពេលណាដែលអត់មានលុយដូរហ៊ុនសែនពឹបដូរគោលនយោបាយតដូរហ៊ុនសែនដូរគោលនយោបាយហើយតកាលណាដូរគោលនយោបាយអញ្ចឹងរឿងវាអាចប្រែប្រួល កណាដូហ៊ុនសែនដូគោលនយោបាយកណាដូគោលនយោបាយវាអាចប្រែប្រួលទៅតាមនឹងដែរណាបងប្អូនណាអាចប្រែប្រួលទៅតាមនឹងដែរអញ្ចឹងហើយបានជាហ៊ុនសែននឹងរៀបឲ្យកូនគាត់នឹងឡើងនឹងគោលបំណងនឹងដើម្បីរៀបចំដូរគោលនយោបាយនៅពេលដែលគាត់អស់លុយនៅពេលដែលគាត់អស់លុយនៅពេលដែលគាត់គ្មានលុយអានឹងគឺអញ្ចឹងគឺអញ្ចឹងប៉ុន្តែ យើងដូចជាមិនអោយហ៊ុនសែនធ្វើអញ្ចឹងតាមតែចិត្តទេណូអាហ្នឹងយើងនិយាយតែពីរឿងហ៊ុនសែនណាប៉ុន្តែយើងនិយាយពីរឿងយើងតែយើងបដោយឲ្យហ៊ុនសែនធ្វើអញ្ចឹងឯងខ្ញុំថាទេយើងមិនត្រូវបដោយឲ្យហ៊ុនសែននឹងលេងលបែងតាមតែអំពើចិត្តចឹងឯងមែនទេអាហ្នឹងចឹងហើយរឿងកញ្ចប់ថាវិការហ្នឹងយើងឃើញថាហ៊ុនសែនគាត់ ចាប់ផ្ដើមគៀបក្រុមហ៊ុនដែលគាត់ជាពាក់ដែលរត់ជាពាក់ក្រុមហ៊ុនរត់រាល់ថ្ងៃនឹងជាពាក់ក្រុមហ៊ុនច្រើនណាបំណុលសាធារណៈអានឹងយើងយើងយើងអត់និយាយពីបំណុលអន្តរជាតិផងយើងនិយាយអំពីបំណុលសាធារណៈក្នុងស្រុកបំណុលនៅក្នុងស្រុកដឹងប្រមាណបងប្អូនដែរដឹងបំណុលក្នុងស្រុកសរុបអត់បងប្អូនអត់ដឹងណា បងប្អូនអត់ដឹងបំណុលក្នុងស្រុកសរុបបងប្អូនដឹងតែបំណុលអន្តរជាតិសរុបចុះបំណុលក្នុងស្រុកសរុបបងប្អូនមានដឹងអត់អត់ដឹងទេឃើញទេបំណុលក្នុងស្រុកហ្នឹងបំណុលអីបងប្អូនឆ្ងល់ទេតែបំណុលក្នុងស្រុកហ្នឹងបំណុលអីគេបំណុលក្នុងស្រុកហ្នឹងគឺបំណុលដែលខ្ចីឯកជន ដែលខ្ចីក្រុមហ៊ុនឯកជន ដែលខ្ចីអុកញ៉ាហើយបងប្អូនដឹងថានៅក្នុងប្រទេសកម្ពុជានឹង រាល់ថ្ងៃហ្នឹងហ៊ុនសែនប្រើឈ្មោះរដ្ឋដើម្បីខ្ចីលុយអុកញ៉ានីមួយនីមួយដើម្បីយកមកចិញ្ចឹមរាជការហ្នឹងដឹងប្រមាណនេះអត់ដឹងទេបងប្អូនសាវជ្រាវសាវជ្រាវមើលមិនយូរទេបងប្អូននឹងដឹងថា បំណុលសាធារណៈសរុបនៅក្នុងស្រុកក៏ប្រហែលជាមិនតិចជាងបំណុលអន្តរជាតិប្រមាណដែរ មិនតិចជាងបំណុលអន្តរជាតិប្រហែលទេណាអាហ្នឹងហើយបើធៀបជាមួយបំណុលអត់បូកបំណុលអន្តរជាតិបូកជាមួយនឹងបំណុលបំណុលអន្តរជាតិបូកជាមួយនឹងបំណុលសាធារណៈរបស់ជាតិទៀតអានឹងរឹតតែធ្ងន់ធ្ងរមែនតែនមកដូចជាបំណុលដែលក្រុមហ៊ុនលីឈុងដែលធ្វើអាគាររបស់រដ្ឋសពបែបយ៉ាងហ្នឹងពេលខ្លះរដ្ឋអត់មានលុយឲ្យគេភ្លាមភ្លាមទេណា ក្រុមហ៊ុននឹងសាងសង់ហើយអស់បានរដ្ឋនឹងរលុយកាត់លុយឲ្យតាមក្រោយរដ្ឋនឹងកាត់លុយឲ្យតាមក្រោយឃើញហ៊ុនសែននិយាយថាក្រុមហ៊ុននឹងពេលខ្លះទៅអត់ដេញថ្លៃអត់ដាក់ដេញថ្លៃជាសាធារណៈចូលចាំបាច់ដេញថ្លៃជាសាធារណៈអីបើក្រុមហ៊ុនលីឈុងនឹងផ្ដាច់មុខហើយហ្នឹងដល់គាត់អត់មានលុយឲ្យគេគាត់ទៅខឹងចវាយខេតហើយគាត់ទៅបន្ទោសក្រុមហ៊ុន តាមពិតគាត់ចង់ធ្វើស៊ីក្រុមហ៊ុនហ្នឹងគាត់ជពាក់ក្រុមហ៊ុននឹងច្រើនរដ្ឋជពាក់ក្រុមហ៊ុននឹងច្រើនដូច្នេះគាត់មិនដឹងធ្វើម៉េចគាត់ដោះស្រាយចឹងទៅគាត់បន្ទោសទៅចវាយខេតទៅហើយពេលហ្នឹងចវាយខេតនៅពេលដែលហ៊ុនសែននិយាយថាខេតណាខេតហ្នឹងអ្នកដោះស្រាយក៏ខ្លួនឯងពេលហ្នឹងខេតហ្នឹងចាប់ផ្ដើមរិទ្ធបន្ទឹងពុនណាមិនចឹងហ៎ខេតហ្នឹងចាប់ផ្ដើមរិទ្ធបន្ទឹងពុន ចាប់ផ្ដើមប្រមូលពន្ធខេត្តនឹងចាប់ផ្ដើមរកលុយទាំងលុយអឺផ្សេងផ្សេងមានលុយងងឹតជាដើមចាប់ផ្ដើមរត់ចាប់ផ្ដើមរកលុយហើយពេលហ្នឹងរត់នីមួយនីមួយចាប់ដើមអនុញ្ញាតឲ្យដំណើរការលុយកខ្វក់អាចឲ្យដំណើរការពួកគ្រឿងញៀនពួកអាភៀនដើម្បីជាធ្នូជាមួយនឹងការរកលុយចូលចូលចូលខេត្តហើយដល់ពេលហ្នឹង តើវាបញ្ហាធ្លាក់នៅលើអ្នកណាបញ្ហា ផលលំបាកមិនធ្លាក់នៅលើប្រជាពលរដ្ឋមិនចឹងបញ្ហាហ្នឹងវាមិនធ្លាក់ទៅលើប្រជាពលរដ្ឋស្លូតត្រង់នៅពេលណាដែលនៅពេលណាដែលនៅពេលណាដែលរដ្ឋនៅពេលដែលរដ្ឋមួយបដោយឲ្យថ្នាក់ក្រោម រកលុយសងថ្លៃសម្ដងខ្លួនឯងគាត់ពួកថ្នាក់ក្រមនឹងមិនរោមិនរោវិធីហ្នឹងហើយឲ្យគេទៅយកលុយចវាយខេតហ្នឹងស្មើនឹងចវាយខេតហ្នឹងយកលុយជាដូនជាតាវាមកមកធ្វើអាគាររដ្ឋចាំតាចឹងបើហ៊ុនសែននិយាយចឹងហើយស្មើនឹងហ៊ុនសែនអនុញ្ញាតឲ្យបានបណ្ដាខេត្តនានានឹងប្រព្រឹត្តអំពើបាបកម្មហើយហ៊ុនសែនបើកផ្លូវឲ្យតាមតាមបណ្ដាខេត្តនានានឹងចវាយខេត្តនានានឹងប្រព្រឹត្តអំពើបាបកម្ម ជាមួយនឹងប្រជាពលរដ្ឋអានឹងដូចបើកផ្លូវហើយយើងមើលមួយផ្លែតស្ដាប់មួយផ្លែតថាចវាយខេតគាត់មានលុយណាលុយទាំងអស់បានមកពីក្រសួងក្រសួងអ្នកតម្លាក់លុយឲ្យចាយវាយតាមខេត្តក្រសួងអ្នកតម្លាក់លុយឲ្យទៅចាយវាយតាមខេត្តហើយបើក្រសួងមិនឲ្យឲ្យខេត្តរកចំណូលដោយខ្លួនឯងអញ្ចឹងពេលហ្នឹងខេត្តចាប់ផ្ដើមធ្វើការងារដែលមិនគួរធ្វើហើយ ហើយអាលើអត់ដឹងទេដឹងតែឯងរលុយសងគេទៅអញដឹងតែប៉ុណ្ណេះខែតែឯងប៉ុណ្ណេះហើយទៅធ្វើឲ្យបានប៉ុណ្ណេះមកឲ្យអញមកអានោះប៉ុណ្ណេះបានមកក្រសួងមកហើយខេត្តចេះតែខំគៀបប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តរបស់ខ្លួនរៀងរៀងខ្លួនអាហ្នឹងណាបងប្អូនណាសម្ដីរបស់ហ៊ុនសែនហ្នឹងដែលហ៊ុនសែនបានថ្លែងពីរឿងក្រុមហ៊ុនលីឈួងហ្នឹងគឺគោលបំណងរបស់ហ៊ុនសែនគឺអញ្ចឹងអាហ្នឹងសូមឲ្យបងប្អូនជ្រាបនិងបងប្អូនយល់អញ្ចឹងទៅ កុំឲ្យបងប្អូនហ្នឹងបងប្អូនថាអូអត់អីទេសម្ដេចដេកជោជាអ្នកមានគុណខ្មែរជាអ្នកជួយខ្មែរអីណានៃខ្ញុំថាប្រភ្លឺហើយអាសម្ដេចដេកជោនឹងកំពុងដាក់វិធានការគៀបនឹងអាកកហត់ឈាមប្រជាពលរដ្ឋខ្លួនឯងហើយរាល់ថ្ងៃហ្នឹងនោះណារាល់ថ្ងៃហ្នឹងហ៊ុនសែនហ្នឹងកំពុងតែធ្វើទុកបុកម្នេញ ណែកំពុងតែធ្វើទុកបុកម្នេញពលរដ្ឋខ្លួនឯងមានបងប្អូនខ្លះក៏អត់ដឹងខ្លួនទេណាអត់ដឹងខ្លួនអត់ដឹងខ្លួនថាហ៊ុនសែនកំពុងថាធ្វើបាបអត់ដឹងណាអាហ្នឹងពាក់ព័ន្ធជាមួយនឹងអឺរឿងចំណូលរបស់ជាតិបាទហើយ ចាំមានពេលខ្ញុំនឹងអានខ្ញុំនឹងមើលរបាយការណ៍អឺមិនមែនរបាយការណ៍ទេទិន្នន័យកញ្ចប់ថវិកាឆ្នាំ2022តើគេចំណាយទៅលើក្រសួងណាខ្លះក្រសួងនឹងប្រមាណភាគរយប្រមាណភាគរយ ហើយកញ្ចប់ថវិកាចំនួនប្រមាណដែលត្រូវគេចាយវាយនៅក្នុងឆ្នាំ2022ហ្នឹងចាំខ្ញុំមានពេលខ្ញុំអានឲ្យច្បាស់លាស់ហើយចាំខ្ញុំយកមកបកស្រាយជូនបងប្អូន បាទព្រោះឥឡូវអត់មានពេលច្រើនក្នុងការអានអញ្ចឹងទៅយើងនិយាយអាណាដែលយើងបានលឺលឺសិនទៅបាទបានលឺលឺសិនទៅនឹងពាក់ព័ន្ធជាមួយនឹងហ៊ុនសែនបើកាលណាបដោយឲ្យនយោបាយនឹងនៅតែបន្តភាពតានតឹងហ៊ុនសែននឹងគ្រោះថ្នាក់របបហ៊ុនសែននឹងគ្រោះថ្នាក់ឥឡូវហ៊ុនសែនរកវិធីធ្វើម៉េចឲ្យច្រកចេញហ្នឹង រកចេញយោបាយឥឡូវហ៊ុនសែនចាប់ដើមរកចេញណាបងប្អូនណាតិចបងប្អូនអត់ដឹងមើលអត់ដឹងថាហ៊ុនសែនរកចេញយោបាយទេនោះហ៊ុនសែនកំពុងតែរកចេញផ្លូវយោបាយហើយច្រករបស់ហ៊ុនសែនហ្នឹងឃើញហ៊ុនសែនបធូបថយនៅរឿងមួយចំនួនណាយើងឃើញថាហ៊ុនសែនបធូបថយនៅរឿងមួយចំនួនមែនទេបាទហ៊ុនសែននៅច្រកចេញហើយ ព្រោះកាលណាបើហ៊ុនសែនអត់រកច្រកចេញទេហ៊ុនសែនងាប់បាទអញ្ចឹងហ៊ុនសែនគាត់អត់សុខចិត្តងាប់ទេគាត់សុខចិត្តរកច្រកនយោបាយរកច្រកមួយសម្រាប់ចេញសម្រាប់គាត់ចេញហើយយើងមានបងប្អូនយើងមួយចំនួនគាត់មានបងប្អូនយើងមួយចំនួន គាត់ឃ្លានជាមួយនឹងអាច្រកចេញរបស់ហ៊ុនសែនដែលហ៊ុនសែនបើកនឹងគាត់ទៅ ហើយដល់ពេលគាត់ទៅគាត់ចូលអន្ទាក់ហ៊ុនសែនថ្ងៃក្រោយទោសហ៊ុនសែនដល់បានបានរួចខ្លួនទៀតរួចខ្លួនទៀតអញ្ចឹងបើហ៊ុនសែនរួចខ្លួនម្ដង2ដង3ដងអានឹងមិនហ៊ុនសែនអាក្រក់ទេ តែកាលណាយើងបដ ாய் ឲ្យហ៊ុនសែនរួចខ្លួនម្ដងហ៊ុនសែនខុសហ៊ុនសែនរួចខ្លួន2ដងហ៊ុនសែនខុសចុះបើហ៊ុនសែនរួចខ្លួន3ដងហើយបើហ៊ុនសែនរួចខ្លួន4ដងតើហ៊ុនសែននៅខុសទៀតទេមិនហ៊ុនសែនខុសទេគឺយើងប្រភ្លឺបើត្រឹមម្ដងហ៊ុនសែនខុសត្រឹម2ដងហ៊ុនសែនខុសត្រឹម3ដងហ៊ុនសែនក៏នៅខុស ដល់លើកទី4 4ដងហើយ យើងបដ ாய் ឲ្យការខុសរបស់ហ៊ុនសែនទៅជារឿងត្រូវអានឹងមិនមែនហ៊ុនសែនខុសទេគឺយើងវាល្ងងយើងវាល្ងងចេះតែទៅធ្វើឲ្យហ៊ុនសែននឹងណែចេះតែធ្វើឲ្យហ៊ុនសែននឹងត្រូវគេកំតិចយើងគេធ្វើបាបយើងគេបំផ្លាញយើងគេត្រូវទៀតមួយឆ្នាំពីរឆ្នាំក្រោយមកគេត្រូវទៀត មួយឆ្នាំពីរឆ្នាំក្រោយមកគេត្រូវទៀតហ្នឹងអញ្ចឹងអញ្ចឹងបានថាយើងពិចារណាអញ្ចឹងយើងពិចារណាទាំងអស់គ្នាយើងមិនមិនមិននិយាយអីច្រើនទេខ្ញុំអត់ចង់និយាយច្រើនទេខ្ញុំចង់និយាយថាយើងគួរតែប្រយ័ត្នប្រយែងឲ្យមែនតើអាចំណុចហ្នឹងអាចំណុចហ្នឹងយើងប្រយ័ត្នប្រយែងយើងមិនចង់ឲ្យហ៊ុនសែនមិនទេប៉ុន្តែគ្រាន់តែឲ្យហ៊ុនសែនចេះទទួលខុសត្រូវ ចំពោះអ្វីដែលហ៊ុនសែនធ្វើខុសទទួលខុសត្រូវបែបម៉េចបើហ៊ុនសែនធ្វើខុសចំពោះយើងសងសេចក្តីថ្លៃថ្នូរឲ្យយើងវិញសងអ្វីដែលយើងបានបង់ឲ្យមកយើងវិញយើងមិនបាច់ចាំបាច់ទៅទៀមទាឲ្យលើសពីអ្វីដែលយើងបានបាត់ទេអ្វីដែលយើងបានអ្វីដែលយើងបាត់យើងបានប៉ុណ្ណាហើយយើងបាត់ប៉ុណ្ណាយើងយកប៉ុណ្ណឹងមកវិញអានឹងគឺជាការទទួលខុសត្រូវជាការទទួលខុសត្រូវហើយបើយើងបាត់ ហើយស្រាប់តែយើងអត់យកអាបាត់នឹងមកវិញហើយយើង ទៅបកកើតថ្មីទៀតឬក៏យើងទៅធ្វើអ្វីដែលថ្មីទៀតឧបមាអញ្ចឹងណាឧបមាអញ្ចឹងអញ្ចឹងមានន័យថាអាបាត់វាបាត់ហើយអាបានអាបានវាវានៅតែអត់វានៅតែអត់អញ្ចឹងវានៅតែអត់តម្រាំបើយើងប្រម៉ែប្រមូលបានទៀតវាកាន់តែយូរទៅទៀតអញ្ចឹងយើង ត្រូវគិតឲ្យបានច្បាស់ចំណុចអស់ហ្នឹងយើងកុំចេះតែកុំចេះតែម៉ាម៉ាយកតែសងណាយើងកុំចេះម៉ាម៉ាយកតែសងអាហ្នឹងយើងចង់ចង់ហើយរឿងទៅជួយស្រុកទេរឿងស្រុកទេយើងមិនមែនជួយមួយថ្ងៃនឹងចប់ទេហើយយើងក៏មិនមែនជួយមួយឆ្នាំនឹងចប់ដែររឿងស្រុកទេមិនមែនយើងជួយមួយថ្ងៃចប់មួយឆ្នាំចប់ទេអូខេយើងត្រូវការពេលវេលានៅក្នុង ការជួយស្រុកទេត្រូវការពេលវេលា ហើយពេលវេលាកុំកុំគិតថាយូរឬក៏ឆាប់សំខាន់យើងតស៊ូដើម្បីបដូរប្រព័ន្ធពួកនឹងបដូរប្រព័ន្ធពួកនឹងស្រុកខ្មែរយើងកាលណាបើអត់មាន ការផ្លាស់ប្ដូរប្រព័ន្ធទេអត់ផ្លាស់ប្ដូរគណៈបកដឹកនាំទេឲ្យតែនៅគណៈបកនឹងដដែលគឺបានត្រឹមប៉ុណ្ណឹងទី1ទី2បើសិនណាជាស្រុកខ្មែរយើងអត់ផ្លាស់ប្ដូរអា អាច្បាប់បំផ្លាញអ្នកដតីអាច្បាប់គៀបអ្នកដតីមិនគៀបខ្លួនឯងហ្នឹងអនុវត្តសម្រាប់តែអ្នកដតីហើយមិនមិនអនុវត្តសម្រាប់បពុខ្លួនឯងហ្នឹងអានឹងវានៅតែអញ្ចឹងអំពើអយុត្តិធម៌នៅតែអញ្ចឹងដូចជាករណីណែរឿងនាការអញ្ចឹងខ្ញុំនិយាយហើយនិយាយទៀតនាការខ្ញុំនិយាយតាំងពីដំបូងដែរឡើយតាំងពីអាហេងសួរវាចេញ វាចេញអាសានឹងមកខ្ញុំដឹងថាពួកវាមានបំណងធ្វើបាបកម្លាំងបាតកោកោតកោនៅ Nagawel នឹងហើយខ្ញុំដឹងខ្ញុំដឹងថាវានឹងមានចេតនាអញ្ចឹងយើងដឹងថាពួកនឹងមានចេតនាដើម្បីបង្ក្រាបពួកវាអត់រកដំណោះស្រាយទេហើយសួរបងប្អូនសួរថាហេតុអីបានជាពួកអាណាកានឹងអឺហេតុអីបានជាអាញាធរនឹងក្រសួងទាំងអស់នឹងមិនណែ មិនរកយុទ្ធធម៌ឲ្យណែឲ្យទៅកម្មករថាហៅឲ្យអាម៉េចវាមិនព្រមឲ្យវាឲ្យវាអស់លុយច្រើនវាអស់លុយច្រើនវាទុកលុយហ្នឹងយកទៅចិញ្ចឹមរត់វាវិញចឹងហើយអារត់ហ្នឹងត្រូវតែរកវិធីពីព្រោះអារត់ហ្នឹងវាត្រូវការលុយត្រូវការលុយដូច្នេះសុកចិត្តយកលុយកម្មករហ្នឹងកេងប្រវាញ់លុយកម្មករហ្នឹងរាប់លានអ្នកលុយអត្ថប្រយោជន៍ រាប់រាប់លានដុល្លារលុយអត្ថប្រយោជន៍ហ្នឹងអាអាអាណាការហ្នឹងវាសុកចិត្តឲ្យទៅរដ្ឋហើយរដ្ឋសុកចិត្តបង្ក្រាបកម្មករខ្លួនឯងមិនដោះស្រាយតាមរយៈការចាប់កម្មករអាហ្នឹងហើយដែលយើងមើលមិនឃើញយើងមើលឃើញថាយើងនឹងដោយសារតែយើងនឹងអីគេចោតយើងទៅថាយើងនឹងធ្វើឲ្យប៉ះពាល់ទៅដល់អាជីវកម្មគេអីលាក់នឹងលាក់អីជាដើមអានឹងទី1ទី2ដោយសារតែអាណាការនឹងវាជារបស់ ប្រពន្ធហ៊ុនសែនកូនហ៊ុនសែនម្ចាស់វានឹងភៀកហ៊ុនម្ចាស់ភៀកហ៊ុនវានឹងគឺ ជាកូនហ៊ុនសែនប្រពន្ធហ៊ុនសែនជាម្ចាស់ក្រុមហ៊ុន Naga នឹងអឺយេអា Naga World នឹងអញ្ចឹងមានអាណាទេដោះស្រាយឲ្យបងប្អូន អ្នកណាដោះស្រាយឲ្យហើយបងប្អូនទៅពឹងហ៊ុនសែនទៅពឹងមិនកើតបើ ប្រពន្ធហ៊ុនសែនជាមេបើកូនហ៊ុនសែនជាមេទៅទៅពឹងហ៊ុនសែនឲ្យដោះស្រាយឲ្យរឿងមិនកើតក្រៅតែពីទៅចាប់បងប្អូនហ្នឹងវាចេះធ្វើអីទៀតវាអត់ចេះធ្វើអីទេព្រោះអាហ្នឹងនោះ វាចេះតែចាប់បងប្អូនទៅធ្វើបាបបងប្អូនហ្នឹងវាចាប់ដើម្បីគម្រាមហ្នឹងឃើញទេឃើញវាធ្វើដែរឃើញវាចាប់ទាំងតណាតណៃអញ្ចឹងអញ្ចឹងបងប្អូនទៅជឿអាពួកនឹងមិន ប៉ុន្តែខ្ញុំជឿថាបងប្អូនកម្មករកម្មការនេះខាងក្រុមកោតកោគាត់មិនជឿទេប៉ុន្តែគាត់មិនប្រើអំណាចរបស់គាត់ដោយសារតែគាត់មិនប្រើអំណាចរបស់គាត់បាទដោយសារគាត់មិនប្រើអំណាចរបស់គាត់កម្មករបងប្អូន ខ្មែរគាត់អត់ដែលប្រើអំណាចរបស់គាត់ទេគាត់ច្រើនតែខ្លាចហ៊ុនសែនហើយដល់ពេលខ្លាចគេចេះតែប្រក្រាបចឹងគេចេះតែចាប់ចឹង ហើយអាញាធរអញ្ចឹងគេចេះតែចាប់អញ្ចឹងគេចេះតែចាប់អញ្ចឹងអានឹងគឺជាបញ្ហាខ្ញុំមើលឃើញថាដំណោះស្រាយអត់មានទេតតដោអាគណៈបកនឹងដោអាមេដឹកនាំនឹងទើបដោះស្រាយបានប្រទេសជាតិយើងណាបើមិនដោអាបៈនឹងចេញទេដោះស្រាយជាតិអត់បានទេដោះស្រាយជាតិបាន ទេជឿខ្ញុំមួយម៉ាត់បងប្អូនខ្មែរ ដោះស្រាយជាតិយើងអត់បានទេបងប្អូនមើលគ្រាន់តែយួនប្រធានាធិបតីយួនទៅស្រុកខ្មែរការកន្លងទៅហ្នឹងអូពួកអា CPP គេតែងបត់ចម្រៀងស្អីណាអីទទួលស្វាគមន៍អឺខ្វៀនសុនហ្វុកអីណានៃគេតែងបត់ចម្រៀងបត់អីស្វាគមន៍ទៀតសរសើរពីវីរៈភាពសាមគ្គីភាពមិត្តភាព អ្នកចិត្តខាងចិត្តខ້ອຍអីទៀត បងប្អូនមើលបងប្អូនមើលប៉ុណ្ណឹងគ្រាន់តែយើងដឹងប៉ុណ្ណឹងយើងដឹងថាអ្នកណាជាឆ្កែអ្នកណាបាត់យើងដឹងបាត់ហើយយើងមិនចាំបាច់និយាយច្រើនចាំបាច់និយាយច្រើនហើយចាំបាច់មើលទៅវែងឆ្ងាយអីបើវាគ្រប់តែគេមកនឹងវាតែងបត់ចម្រៀងវាតែងស្អីអឺចាំបានថាណាបានថាវាវាវាវាអស់ចាយយ៉ាងហ្នឹងបងប្អូននៅស្រុកខ្មែរយើងអាហ្នឹងអាហ្នឹងវាទៅជា កពើយល់ថាជាជីងចក់យល់ថាតកែតកែយល់ជាកពើអាហ្នឹងវាទៅជាចឹងអាហ្នឹងវានឹងធ្វើម៉េចទេកូនខ្មែរយើងអាហ្នឹងមានទៅតាមដំណើរយថាកម្មយថាហេតុហ្នឹងទៅមានទៅតាមហ្នឹងទៅអាហ្នឹងយោងពិនិត្យមើលមើលទៅគិតសពសពទៅថាណាដឹងថាម៉េចទេអាហ្នឹងអាហ្នឹងអ្នកដែលយើងមើលឃើញអញ្ចឹងយើងឃើញអញ្ចឹងហ្នឹង ប៉ុន្តែទន្ទឹមនឹងយើងមើលឃើញអញ្ចឹងហេតុដែលនាំឲ្យហ៊ុនសែនខ្លាំងហើយចេះតែឈ្នះហ្នឹងណាក៏មិនមែនមកពីហ៊ុនសែនឆ្លាតហ៊ុនសែនប៉កែអីប្រហែលដែរជួនអីវាមកពីយើងដែរវាមកពីយើងណាមកពីយើងអាម៉េចមកពីយើងអត់ច្បាស់ អត់ច្បាស់ថាតើយើងស្អប់ហ៊ុនសែនមែនឬក៏យើងស្អប់ហ៊ុនសែនគ្រាន់តែគ្រាន់តែដើម្បីគឺថាគឺថាដើម្បីស្អប់ហ៊ុនសែនគ្រាន់តែដើម្បីគឺថាគឺថាដើម្បីមានអ្នកខ្លះស្អប់ការដឹកនាំហ៊ុនសែនគ្រាន់តែដើម្បីគឺថាទេហ្នឹងហើយគឺថាដើម្បីទេដើម្បីលុយដើម្បីអំណាចដើម្បីអីចឹងទេ អ្នកខ្លះណាអ្នកខ្លះអញ្ចឹងអានឹងមួយ មួយទៀតមានបងប្អូនយើងមួយចំនួនមិនពេញចិត្តរបស់ប្រពន្ធសានដូចគ្នា ក្នុងពេល តែមួយហ្នឹងក៏បំផ្លាញអ្នកដែលមិនពេញចិត្តហ៊ុនសែនហ្នឹង ចោលដែរដើម្បីឲ្យខ្លួនឯងគ្រាន់បើឲ្យខ្លួនឯងមានមុខមាត់ឲ្យខ្លួនឯងសម្បើមអាពេលដែលកំពុងតែប្រកួតជាមួយខ្មាំងហ្នឹងឆ្លៀតមកដក គ្នាឯងឆ្លៀតមកកាប់គ្នាឯងឆ្លៀតមកសម្លាប់គ្នាឯងឆ្លៀតមកអឺ និយាយរួមមិនមែនហ៊ុនសែនខ្លាំងទេមិនមែនហ៊ុនសែនខ្លាំងប្រមាណទេមកពីយើងនឹងវាខ្សោយដែរវាខ្សោយត្រង់ថា ស្រឡាញ់ជាតិយើងអត់ប្រកាសស្រឡាញ់ជាតិឲ្យតកណាប្រើពាក្យស្រឡាញ់ជាតិបងប្អូនចាំមើលអ្នក ដែលប្រើពាក្យស្រឡាញ់ជាតិមិនយូរទេមានរឿងអីអត់ចេះយោគយល់អត់ចេះអត់ជាស្រ័យទេ អ្នកដែលគេស្រឡាញ់ជាតិមានរឿងធំបណ្ណាក៏ដោយ គឺគេអត់នេះទេគេសុកចិត្តបាត់មាត់បាត់កគេសុកចិត្តនៅ ស្ងៀមទុកឲ្យអ្នកហ៊ានតស៊ូអ្នកដែលហ៊ាន តស៊ូនឹងគេងើបឡើងតស៊ូអ្នកខ្លះទៀតអត់ទេស្រឡាញ់ជាតិទន្ទឹមនឹងប្រកួតជាមួយហ៊ុនសែនងាកមកអូគ្នាយើងនឹងត្រូវធ្វើអញ្ចេះបានវាត្រូវគ្នាយើងវាត្រូវធ្វើអញ្ចោះបានវាត្រូវ យើងអត់ចេះសាមគ្គីគ្នាទេអើយើងអត់ស្រឡាញ់គ្នាទេ មានអ្នកខ្លះគេអួតពីរឿងសាមគ្គីគឺអួតថាខ្មែរយើងកុំឲ្យបែកបាក់សាមគ្គីគ្នាទៀតយើងអ្នកប្រឆាំងហ៊ុនសែនតាមពិតអ្នកដែលតសេនឹងឯងអ្នកដែលបកកភាពបែកបាក់អ្នកដែលគេរួបរวมគេនៅតែធ្វើរហូតទៅអាអ្នកដែលតសេថាបែកបាក់ហ្នឹងអានឹងដូចអាឡែងពួកអាហុចហុចហុចលេះឲ្យហ៊ុនសែនណា ខ្មែរយើងនៅក្រៅប្រទេសក្តីនៅក្នុងប្រទេសក្តីភ័យច្រើនអញ្ចឹងចូលចិត្តហុចលេសឲ្យហ៊ុនសែននឹងវាយប្រហារមកក្រុមអ្នកតស៊ូធ្វើលេសហុចលេសឲ្យគេដើមគេឲ្យគេវាយប្រហារយើងអញ្ចឹងហើយបានថាពេលខ្លះបងប្អូនយើងមើលទៅមាន មនុស្សមួយចំនួនល្ងងល្ងងប៉ុន្តែមនុស្សហ្នឹងណាមិនមែនជាអ្នកស្រឡាញ់ជាតិទេបងប្អូនឲ្យតែឃើញមនុស្សណាអញ្ចឹងមិនមែនស្រឡាញ់ជាតិទេជឿខ្ញុំមកទៅ អានឹងមនុស្សនឹងគ្រាន់តែដើម្បីគឺថាគឺថាដើម្បីទេតែប៉ុណ្ណឹងគ្មានអីក្រៅពីនឹងនេះគ្មានអីក្រៅពីនឹងឲ្យជឿខ្ញុំទេណាហើយបានតែប៉ុណ្ណឹង គឺថាដើម្បីដើម្បី គឺថារហូតតែប៉ុណ្ណឹងអស់ពីរឿងមួយ ទៅរឿងមួយទៀតអស់ពីរឿងមួយ ទៅរឿងមួយទៀតមនុស្សនឹងតែប៉ុណ្ណឹងអត់មានអីទេបងប្អូនហើយបងប្អូនកុំយកចិត្តទុកដាក់ជាមួយមនុស្សនឹងបើយើងស្រឡាញ់ប្រទេសជាតិយើងបើយើងស្រឡាញ់ប្រទេសជាតិយើង ឥឡូវឧទាហរណ៍ថាយើងច្បាំងមួយហ៊ុនសែនឧបមាថាខ្ញុំ ផ្លូវដើររបស់ខ្ញុំនឹងវាផ្ទុយពីផ្លូវដើររបស់បុគ្គលកបុគ្គលកនឹងក៏ប្រឆាំងហ៊ុនសែនខ្ញុំក៏ប្រឆាំងហ៊ុនសែនតែខ្ញុំមិនពេញចិត្តការដើររបស់បុគ្គលកនឹងទេបុគ្គលកនឹងក៏គាត់អត់ពេញចិត្តដំណើរដែលខ្ញុំដើរទៅប្រឆាំងហ៊ុនសែនដែរឥឡូវយើងចាំបាច់ទេខ្ញុំជាមួយនឹងបុគ្គលកនឹងចាំបាច់ឆ្លោះគ្នា ថានេះផ្លូវអ្នកឯងដើរទៅប្រឆាំងហ៊ុនសែននឹងដើរខុសហ្នឹង អបុគ្គលកនឹងប្រាប់ថានេះលោកឡុងផ្លូវដែលលោកឡុងឯងដើរទៅ ប្រឆាំងហ៊ុនសែនតាមផ្លូវលោកឡុងឯងនឹងខុសណាអានឹងយើងសួរថាយើងសួរថាតើយើងមកឆ្លោះគ្នាចំណាយពេលមកឆ្លោះគ្នាខុសត្រូវជាមួយនឹងអ្នកប្រឆាំងហ៊ុនសែនដូចគ្នាគ្រាន់តែអ្នកប្រឆាំងហ៊ុនសែនដើរផ្លូវខុសគ្នានឹងទេអត់ទេយើងអត់ត្រូវយកចិត្តទុកដាក់មើលអានឹងទេ ហើយយើងអត់ត្រូវឆ្លោះជាមួយអ្នកកអ្នកខនឹងទេយើងអត់ត្រូវឆ្លោះទេណាពីព្រោះមានរឿងអីដែលយើងត្រូវឆ្លោះមានរឿងអីដែលយើងត្រូវឆ្លោះជាមួយគាត់ហ៎មានរឿងអីដែលយើងត្រូវឆ្លោះជាមួយគាត់បើគាត់ទៅប្រឆាំងហ៊ុនសែនដែរយើងក៏ប្រឆាំងហ៊ុនសែនគាត់ក៏ទៅប្រឆាំងហ៊ុនសែនប៉ុន្តែមិនអញ្ចឹងណាបងប្អូនរាល់ថ្ងៃហ្នឹងយើងបដ ாய் ហ៊ុនសែនខ្លាំងដោយសារអីដោយសារអញ្ចឹង មួយចំនួនមានចាស់ចាស់មួយចំនួនអលេអលើប្រភ្លីប្រភ្លើអត់ដឹងអីហើយដល់ក្មេងបដៅទៅអត់ស្ដាប់ទៀតបយល់ទៅអត់ស្ដាប់ទៀតហើយប៉កែប៉កែអារឿងនិយាយថាគេនឹងអត់ចេះរួបរួមអត់ចេះសាមគ្គីអឺប៉កែណាអាអានិយាយថាគេនឹងបែកបាក់គ្នា ចូលចិត្តប្រើអាប្រព័ន្ធ Facebook ប្រើឥទ្ធិពលរបស់ខ្លួននឹងអីមិននឹងជាឥទ្ធិពលអាចគញីអីទេតសេអត្តបតតសេអីនឹងដូចតសេឲ្យឲ្យលេះទៅពួកហ៊ុនសែននិងពួកព័ត៌មានហ៊ុនសែនយកទៅផ្សព្វផ្សាយវាយប្រហារអ្នកប្រជាធិបតេយ្យអត់បងប្អូនបើភ្លឺពេលខ្លះខ្ញុំថាបើភ្លឺចំយៈភ្លឺមែនតែនហ្មងណា មិនប្រភ្លឺលេងលេងទេប្រភ្លឺមែនតែនហ្មងបងប្អូនអានឹងឯងភាពល្ងងខ្លៅរបស់យើងហើយយើងចេះតែធ្វើឲ្យហ៊ុនសែនខ្លាំងដោយសារអីដោយសារយើងវាល្ងងខ្លាចចឹងខ្ញុំអត់ទេមានមនុស្សខ្ញុំពេញចិត្តមានការងារខ្លះខ្ញុំពេញចិត្តមានការងារខ្លះខ្ញុំមិនពេញចិត្តការងារដែលខ្ញុំមិនពេញចិត្តពួកគាត់ខ្ញុំខលទៅពួកគាត់ជូនយោបល់គាត់ខ្ញុំឲ្យយោបល់គាត់មកគាត់យកក៏យកមិនយកក៏ហៃទៅហើយ បើថាគាត់មិនធ្វើខ្ញុំធ្វើរឿងហ្នឹងខ្ញុំអត់យក Facebook មកទៅឌៀមដាមអីអ្នកប្រឆាំងមួយហ៊ុនសែនទេអត់ទេអត់ទេរាល់ថ្ងៃខ្ញុំជេរពួកអាត្រឹមត្រូវមួយចំនួនហ្នឹងមិនមែនដោយសារវាប្រឆាំងហ៊ុនសែនមែនទេណាដោយសារពួកវាហ្នឹងគ្រាន់តែប្រឆាំងហ៊ុនសែនដើម្បីគឺថាតាគឺថាដើម្បីតាអានឹងអញ្ចឹងណា ដឹងថ្ងៃណាទេបាទចាំត្រូវឆ្នោតសិនបងវឌ្ឍនាទេពបាទត្រូវឆ្នោតបានរលុយបានដេក នៅផ្ទះបាន បើអត់ត្រូវឆ្នោតដេកនៅផ្ទះមិនបានប៉ុន្តែនិយាយពីរឿងណែបានលុយដេក នៅផ្ទះណា បងវឌ្ឍនាវឌ្ឍនាទេពសំបីតា Bill Gates ណា Bill Gates មានលុយប៉ុណ្ណឹងហើយគាត់អត់មានពេលដេក នៅផ្ទះទេណា អត់មានពេលដេកនៅផ្ទះស្រួលទេណាទៅណេះផងឥឡូវហ្នឹងគាត់ទៅ ណា ទៅចង់ទៅលេងឋានប្រច័ណ្ឌណាទៀតទៅលេងភពព្រះអង្គានោះគេធ្វើកន្លែងកន្លែងទេសចរអាកាសកន្លែងផ្ទះសំណាក់ទេសលំហអាកាសណាគាត់ទៅលេងនៅក្នុងទៀតអត់ទៅនៅនៅផ្ទះទេអញ្ចឹងបានថាអារឿងមានលុយដេកនៅផ្ទះហ្នឹងអត់មានទេបាទអត់មានទេ មានតែមនុស្សពិការ មនុស្សពិការដូចហ៊ុនសែនថ្ងៃក្រោយអីខ្លាចខ្លាចជាជនពិការគេរុញនៅផ្ទះអីគេថាបានដេកនៅផ្ទះបើថាដរាបណានៅដើរបាន នៅធ្វើការបានហ្នឹងអត់នៅផ្ទះកើតទេបងហើយនៅផ្ទះកើតទេណាខ្ញុំសរុបមកវិញថាអ្វីដែលយើងមើលឃើញអំពី ចាស់ទុំមួយចំនួនដែលគាត់បានធ្វើនៅ ខាងក្រៅហ្នឹងគឺរុញហ៊ុនសែនឲ្យខ្លាំង រុញហ៊ុនសែនឲ្យខ្លាំងហើយបើអាចចាស់ចាស់មួយចំនួននឹងល្មមល្មមคลายទៅ ជា តំពាំងល្អសម្រាប់កូនចៅជំនាន់ក្រោយទៅអានឹងធ្វើចឹងទៅប៉ុន្តែបើនៅតែបន្តអាឡេអាលើចឹងទៀតក៏អាឡេលើទៅអានឹងខ្ញុំមិនថាអីទេអានឹងខ្ញុំខ្ញុំគ្មានសិទ្ធទៅថាអីទេអានឹងប្រជាធិបតេយ្យ ប៉ុន្តែប្រជាធិបតេយ្យដូចចាស់ចាស់មួយចំនួនហ្នឹងវាអាណាធិបតេយ្យអានឹងប្រជាធិបតេយ្យល្ងងខ្លៅប្រជាធិបតេយ្យល្ងងខ្លៅអាម៉េចអាងអីប្រជាធិបតេយ្យអាងអីប្រជាធិបតេយ្យប៉ុន្តែពេលខ្លះអត់ស្គាល់ពួកប្រជាធិបតេយ្យផងណាពេលខ្លះយើងអត់ស្គាល់ទាំងប្រជាធិបតេយ្យផងមែនទេមិននឹងជាស្អីផង ហើយពេលខ្លះអ្នកនិយាយពីសាមគ្គីនឹងអត់ចេះទាំងស្គាល់សាមគ្គីផង មានតសេអត្តបទខ្លះបង្ហាញពីភាពសាមគ្គីភាពគ្រាន់តែរឿងកប៉ិកប៉ុកហាឡើងបងប្អូនណានៅខាងក្រៅអត់ទេប៉ុន្តែបើនៅក្នុងនេះហាឡើងចោតប្រកាន់គេលៀបពណ៌គេឥឡូវបង្កើតសាមគ្គីអាម៉េចដោះស្រាយបញ្ហាគេឲ្យនាំគ្នាទៅដោះស្រាយបញ្ហាអត់ព្រមដោះស្រាយដើម្បីបញ្ចប់បញ្ហាទេ ទៅប្រកាត់បញ្ហាដើម្បីដេញអ្នកនេះដេញអ្នកនោះដើម្បីឲ្យគេយកអ្នកនេះឲ្យយកអ្នកនោះចេញ។ អាហ្នឹងឯសាមគ្គីអាហ្នឹងឯសាមគ្គីយោអាហ្នឹងអាហ្នឹងមិនមែនសាមគ្គីអាហ្នឹងស៊ីកាមវិញទេអាហ្នឹងអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងណាបងប្អូនបានខ្ញុំកាលណាខ្ញុំនៅតែនៅតែមាន នៅតែនៅតែចង់ឲ្យយោបល់ទៅបងប្អូនដតីដតីទៀតជាងថាយើងកុំបដោយឲ្យហ៊ុនសែនខ្លាំងហ៊ុនសែនមិនមែនខ្លាំងប្រមាណទេប៉ុន្តែដោយសារតែយើងនឹងវាល្ងងដែរយើងអ្នកប្រឆាំងជាមួយហ៊ុនសែននឹងយើងមិនព្រមបញ្ចប់របបហ៊ុនសែនយើងចេះតែបដោយហ៊ុនសែនអញ្ចឹងយោគយល់យោគយល់អញ្ចឹងហាយើងចេះតែ មាន ចាស់ចាស់មួយចំនួនចេះតែឈួត លីលាលីលាអញ្ចឹងអាពេលរួម គ្នាហើយហ្នឹងគ្រាន់តែមានរឿងតិចតួចអូមិនដឹងជាស្អីស្អីទេអាលេអាលើប្រភ្លីប្រភ្លើអត់ដឹងខ្យល់អីអាហ្នឹងគឺអញ្ចឹងអាហ្នឹងគេហៅថាអឺរស់នៅ ក្នុងស្ករតែអត់ស្គាល់រសជាតិស្ករអាហ្នឹងវាអញ្ចឹងហ្នឹងហើយអាហ្នឹងវាអញ្ចឹងវាមានអី ឥឡូវខ្ញុំអត់មានអីទៀតទេបងប្អូនខ្ញុំសូមអានខមមិនបងប្អូនបន្តិចព្រោះខ្ញុំ ចូលធ្វើការម៉ោងប្រហែលបើសិនបាទខ្ញុំចូលធ្វើការម៉ោង6ឥឡូវម៉ោង5ជាងបាទឥឡូវខ្ញុំមើលខមមិនបងប្អូនបន្តិចទៀតណាបាទដកវ៉ែនតា ខ្មៅចេញដល់កន្លែងហើយខ្ញុំមិនទាន់ចុះអូអាដាវីតាំងណា អាសត្វប្រមាត់ប្រមងហ្នឹងអាមួយហ្នឹងនៅ កាណាដាហ្នឹងកូនយួនបាទឬថាហ្នឹងវាកើតចេញពីយួនផងអាដាវីតអាដាវីតទឹមអាដាវីតទឹមអាដាវីតធីមអាដាវីតធីមបាទខ្ញុំចេះតែឆ្ងល់អឺអីណាបងអ្នកក្រៅប្រទេស មួយនោះនិយាយគ្នានិយាយគ្មានន័យខ្លឹមសារសោះបែកកម្មដ្ឋាននិយាយតិចទៀនកែតម្រូវឲ្យ ឲ្យសច្ចៈធ្វើតាមមិនគិតខ្លួនឯងបាទពីណាគេចេះបាទអ្នកខ្លះដើរតួធ្វើ គ្នាយើង តែចូលមកបំបែកបំបាក់យើងទេធំទៅបាទរឿងកកោកឥឡូវគេដឹងហើយគេដឹងអាមនុស្សប្រភេទហ្នឹងគេដឹងច្រើនខ្ញុំតែតែឆ្ងល់ថាបកប្រឆាំង20នឹងគេអួតយកឈ្នះបកកណ្ដាលអំណាចចុះបើកោចោបមិនឯករាជ្យតើឈ្នះយ៉ាងម៉េច ឈ្នះខ្យល់បាទឈ្នះខ្យល់បាទសំខាន់គឺកោចបហ្នឹងឯងមែនតើណាបងប្អូនខ្ញុំសុំសារ៉េអានេះតិចសំខាន់គឺកោចបហ្នឹងឯងដូចខ្ញុំនិយាយចឹងប្រព័ន្ធចោរបស់គេគេមាន ប្រព័ន្ធចោហើយយើង ទៅប្រកួតជាមួយនឹងប្រព័ន្ធចោវាទៅប្រកួតមិនរួចបើយើងមិនឈ្នះគេមិនអីទេប៉ុន្តែបើយើងធៀបនឹងឈ្នះគេគេបំផ្លាញយើងចោលហើយអាហ្នឹងគឺច្បាស់បាទអូអារឿងអត់លុយបងថ្លៃភ្លើងខ្ញុំបាននិយាយច្រើនឃ្លីបដែរហើយបងវឌ្ឍនាទេពបាទបាទមើលទៀតអឺប៊ុនអរិទ្ធ គាត់ថាសាមគ្គីជាមួយពីលវាអត់វាអត់រួចនិយាយគ្នា មិនកើតបើពីលគេអត់ស្គាល់ហេតុនិងផលផងបាទតាមទៅបងបុនរិទ្ធបាទកម្មកអឺលើលើកសម្បកកង់មកអូអាដាវីតនឹងកម្មកលើកសម្បកកង់ឡានបាទបាទកូនយួនទេអាហ្នឹងបាទលោកឡុងគេ ធ្វើឲ្យខ្មែរយើង ឆ្លោះគ្នា គេនឹងលួចទឹកដី ទឹកដីពីមុនមានទំហំ181,035ឥឡូវមានទំហំតែ181ទេ00ទេឥឡូវនឹងហើយរវល់ខ្លាំងខាងឆ្លោះគ្នាបាទបាទអាហ្នឹង វាអញ្ចឹងហើយយើងបើយើងមិនឆ្លោះអាម៉េចបើគេបបួលយើងឆ្លោះហើយហើយឥឡូវបើយើង មិនឆ្លោះយើងធ្វើម៉េចឥឡូវបងជីងជីងសួនជូនសួន យើង ឆ្លោះជាមួយហ៊ុនសែនកុំនិយាយថាខ្មែរឆ្លោះគ្នាបាត់ដីហ៊ុនសែនទេ ដែលធ្វើឲ្យបាត់ដីនោះ យើងដឹងហើយតាបងក៏ដឹងដែរ មិនមែនដោយសារយើងឆ្លោះគ្នាបាត់ដីទេហ៊ុនសែននោះអ្នកធ្វើសន្ធិសញ្ញាបំពេញបន្ថែមអីទាំងអស់អ្នកណាក៏ដឹងដែរហើយហ៊ុនសែនរាល់ថ្ងៃហ្នឹងហ៊ុនសែនរាល់ថ្ងៃហ្នឹង ធ្វើកាត់ទឹកដីកាត់អីឲ្យគេសពបែបយ៉ាងយើងដឹងគ្រប់គ្នាហើយបើបើបើដូចខ្មែរយើង ដែលប្រឆាំងជាមួយអ្នកធ្វើឲ្យបាត់ទឹកដីហ្នឹងវាបំផ្លាញយើងហើយយើងមិនឆ្លោះជាមួយវា យើងប្រឆាំងជាមួយវាកាត់ទឹកដីឲ្យគេទេ យើងមិនឆ្លោះជាមួយវាអញ្ចឹងទឹកដីដែលបាត់មិនមែនដោយសារខ្មែរឆ្លោះគ្នាទេដោយសារហ៊ុនសែនហាដោយសារហ៊ុនសែនបងឯងមើលបងឯងមើលអញ្ចេះបងឯងមើលនៅភូមិមាភូមិមាឆ្លោះគ្នា ដែរមិនក៏អត់បាត់ទឹកដីពីព្រោះអីពីព្រោះប្រជាជាតិគេនឹងគ្មានណានាធ្វើឆ្កែចិន ហើយ កាប់ទឹកដីឲ្យចិនកាប់ទឹកដីឲ្យថៃកាប់ទឹកដីឲ្យណានាទេយល់ទេ គេឆ្លោះគ្នារឿងយោបាយមែនប៉ុន្តែ គេអត់មាន ធ្វើឆ្កែចិនអត់មាន កាត់ទឹកដីឲ្យគេទេប៉ុន្តែដោយសារយើងដោយសារតែអាគណៈបកប្រជាជននឹងវាជាឆ្កែរបស់យួនយល់ទេមិនមែនខ្មែរទេណាឆ្កែយួនណាគណៈបកប្រជាជននិងមេដឹកនាំមួយចំនួននឹងវាជាឆ្កែរបស់យួនអាមេកពូលកពូលនោះណាដូច្នេះហើយបានជាវាបង្កើតសន្ធិសញ្ញាបំពេញបន្ថែមអីទាំងមិនមែនដោយសារយើងឆ្លោះគ្នាបាត់ទឹកដីទេយើងឆ្លោះ និងពីរឿងដោយសារតែយើងស្រឡាញ់ទឹកដីហ្នឹងហើយបានជាពួកអាខ្មែរដែលដែលកាប់ទឹកដីឲ្យយួនហ្នឹងវាតាមកំតិចយើងណាអញ្ចឹងណាអញ្ចឹងអាទឹកដីដែលបាត់ហ្នឹងគឺដោយសារតែគណៈបកប្រជាជនហ្នឹងឯងអញ្ចឹងយើងនាំគ្នារួមគ្នាប្រឆាំងជាមួយនឹងពួកអាគណៈបកប្រជាជនហ្នឹងបានត្រូវយើងកុំថាខ្មែរយើងឆ្លោះគ្នាបាត់បង់ទឹកដីមែនទេឲ្យខ្មែរយើងឆ្លោះគ្នាបើគុំតែមានយើងឆ្លោះគ្នាបើគុំតែមានការបើបើគុំបើបើបើគ្មានខ្មែរភាគីណាមួយ បើខ្មែរភាគីណាមួយមិនអឺមិនខ្ញុំកាជះបំរើគេទេណាបងគីបហាមមិនខ្ញុំកាជះបំរើគេទេណាខ្ញុំជឿថាយើងអត់មានបញ្ហាអីទេយើងអត់មានបាត់ទឹកដីអីទេយើងអាចឆ្លោះគ្នាតែយើងមិនបាត់ទឹកដីដោយសារតែមានខ្មែរទាំងអស់គ្នានឹងមិនបំរើបរទេសអឺអាដាវីត ទឹមសួរតពូសួរឯងតើថ្ងៃណាបកប្រឆាំងឯងឈ្នះបាទឈ្នះហើយព្រោះតែឈ្នះហើយ បានជាហ៊ុនសែនបង្កើតច្បាប់ចោលបាទអញ្ចឹងអាយល់អាដាវីទឹមអាកូនយួនអាយល់ទេដោយសារតែគណៈបកប្រឆាំងឈ្នះហ្នឹងហើយបានជាហ៊ុនសែននឹងឈប់ធ្វើជាអ្នកនេះនឹងឈប់ធ្វើជាចោលម្ដងបាទដួងឧត្តមគាត់ថាយើងរួមគ្នា ផ្ដួលជួនផ្ដាច់ការឱកាសនេះល្អអាអាទូរស័ព្ទនឹងស្គួតមិនវិញហ្នឹងទូរស័ព្ទនឹងបាទផ្ដួលជួនផ្ដាច់ការយកទ្រព្យសម្បត្តិត្រកូលហ៊ុនប្លន់ជាតិប្លន់រាជមកកសាង ប្រទេសជាតិបាទអានឹងត្រូវតែអញ្ចឹង Thank you. មានអ្នកឆ្លោះដើម្បីប្រជាពលរដ្ឋដីធ្លីអំពីទំហំអំពីទុំទង្វើបែទង្វើ អ្នកដឹកនាំបាទត្រឹមត្រូវឆ្លោះដោយសារតែទង្វើអ្នកដឹកនាំគ្មានអ្វីយកឈ្នះគេបាន ទេបើកោចបយួរនឹងបាទតាមទៅចំណុចហ្នឹងគឺវាអញ្ចឹងបោះឆ្នោត100ឆ្នាំទៀតមិនឈ្នះវាផងបើកាលណាមិនបដូរកោចបបាទវាមានចោលលួចវាឲ្យយើងមិនមែនវាមិនឲ្យទេបងប្អូន វាឲ្យយើង10អាសនៈ20អាសនៈ10អាសនៈ20អាសនៈបានតែកំដរវានឹងបានតែមកកំដរវា ហើយអ្វីដែលយើងត្រូវកែកែអីកោចបកាលពីឆ្នាំ2013 2014ហ៊ុនសែនអឺលោកប្រធានសំរងស៊ីបដូរកោចបសំខាន់ដោយសារតែកោចបនឹងអាចធានាបានហ្នឹងទៅ4 4 1ហ្នឹងណា ចឹងហើយបានជាហ៊ុនសែនពលាគណៈបកប្រឆាំងទៅកុំឲ្យមានវត្តមានកោចប4អ្នក4អ្នកហ្នឹងកុំឲ្យមានវត្តមានកោចបដែលកើតឡើងពី4អ្នក4អ្នកហ្នឹងយល់ទេចឹងហើយបានជាហ៊ុនសែនយកកោចបទាំងអស់ឡើងវិញពេលដែលពលាគណៈបកប្រឆាំងទៅស្មើនឹងកោចបដែលផ្ដាល់ពីគណៈបកប្រឆាំងទៅហ្នឹង4 4អ្នក4 4 1ហ្នឹង9អ្នកហ្នឹងគឺស្មើនឹងអត់មានប្រសិទ្ធភាពតទៅទៀតអញ្ចឹង គេដោះដូររបស់យើងចេញអស់គេដាក់គ្នាគេទាំងអស់វិញក៏ចូលបនឃើញទេអញ្ចឹងគេចង់ឲ្យគណៈបកសង្គ្រោះជាតិទៅវិញក៏បានដែរឧបមាថាបើយើងទៅវិញឧបមាថាស្អែកគេថាឥឡូវគណៈបកសង្គ្រោះជាតិមកវិញមកគណៈបកសង្គ្រោះជាតិមកវិញមកតែចូលរួមបោះឆ្នោតប៉ុន្តែគេអត់ឲ្យវិញទេណាគេអត់ឲ្យយុតិធម៌មកវិញទេគេគ្រាន់តែអនុញ្ញាតឲ្យអ្នកឯងចូលមកវិញប៉ុន្តែគេមិនឲ្យយុតិធម៌គេមិនឲ្យយុតិធម៌អ្នកឯងមកវិញទេ ឧបមាដែលយើងទៅទៅបោះឆ្នោតបានទៅបានគេឲ្យចូលបានខ្ញុំជឿថាបើខ្ញុំយីហ៊ុនសែនឲ្យចូលបានអ្នកឯងគ្រាន់តែចង់ទៅបោះឆ្នោតទេណោះចូលមកចូលមកបោះឆ្នោតឲ្យពីឥឡូវហ្នឹងក៏ឲ្យបានហ៊ុនសែនឲ្យពីឥឡូវហ្នឹងក៏ឲ្យបានហើយអ្នកឯងប្រមព្រៀងចូលអត់ប៉ុន្តែមិនបាញ់និយាយលក្ខខណ្ឌអីទេគេគ្រាន់តែថាអ្នកឯងចូលមកបោះឆ្នោតមកហើយមិនបាញ់និយាយលក្ខខណ្ឌរឿងពីមុនឈុំនិយាយ ឥឡូវនិយាយពីរឿងថ្មីតោះចូលទៅបោះឆ្នោតដល់ពេលយើងចូលទៅបោះឆ្នោតណាវាមានរឿងអីកើតឡើងបោះឆ្នោតអត់ឈ្នះគេដែរណាឈ្នះស្អីបើអាប្រព័ន្ធលួចវានៅលើគេប្រព័ន្ធរំលាយក៏នៅលើគេប្រព័ន្ធប្លន់ក៏នៅលើគេឥឡូវឥឡូវខ្ញុំសួរមានន័យថាម៉េចដល់ពេលយើងទៅ បន្ទុករបស់ហ៊ុនសែនມັນស្រាល ដល់ពេលយើងចូលទៅរួមនៅក្នុងការបោះឆ្នោតមិនបន្ទុកហ៊ុនសែនស្រាលអាកោចបក៏យើងកែតម្រង់អត់បានអាច្បាប់បកើតដោយហ៊ុនសែនថ្មីថ្មីចុងក្រោយហ្នឹងច្បាប់មួយចំនួនបកើតឡើងដើម្បីកាប់ទឹកដីឲ្យយួនលាក់និងលាក់អីជាដើមហ្នឹងអាហ្នឹងយើងធ្វើអត់បាន ហើយដល់ពេលយើងទៅយើងទៅប្រធាប់ត្រាលើអាច្បាប់ចោច្បាប់ម៉ែវាច្បាប់ឪវាហ្នឹងយើងចូលទៅប្រថាប់ត្រាពីលើអាច្បាប់ហ្នឹងទៀតអញ្ចឹងយើងដូចទៅជួយហ៊ុនសែនហ្នឹងឲ្យកាត់ដីឲ្យយួនអញ្ចឹង ចឹងសរុបទៅខ្មែរយើងទាំងអស់គ្នា មិនថាបកប្រឆាំងឬបកកណ្ណាចទេវាចង់មិនចង់ចូលរួមក្បត់ជាតិដូចគ្នា ចូលរួមក្បត់ជាតិដូចគ្នាខ្ញុំអត់លេងចូលទេខ្ញុំអញ្ចឹងខ្ញុំអត់លេងចូលទេខ្ញុំសុកចិត្តធ្វើអនុប្រជាជនទោះជាថ្ងៃក្រោយបាត់បង់ទឹកដីបាត់បង់ប្រទេសជាតិក៏អត់មានពាក់ព័ន្ធជាមួយដីជូឡុងដែរដល់មានពាក់ព័ន្ធទេព្រោះដីជូឡុងអត់បានចូលរួម កាត់ទឹកដីអីឲ្យយួនទេអត់មាន ចូលរួមចឹងទេអានឹងគឺនិយាយគ្នាឲ្យច្បាស់អត់ចូលរួមទៅធ្វើចឹងទេអត់ទេចឹងបានសំខាន់ណាស់កោចបហ្នឹងសំខាន់ណាស់យើងអត់អាចបន្តឲ្យយើងអត់អាចបន្តឲ្យរឿងហ្នឹងនៅតែនេះអញ្ចឹងទេយើងតស៊ូយកអាច្បាប់ទាំងអស់នោះមកត្រឡប់មកវិញបងប្អូនណាបាទយើងយកអានឹងមកវិញ បាទបាត់បង់ទឹកដី មិនសួរអ្នកនៅក្នុងវាំងវាជា អ្នកសញ្ញេរហូតបាទកែមរតកបាច់សួរអ្នកក្នុងវាំងទេបាទវារួម គ្នា អ្នកក្នុងវាំងអ្នកក្នុងវត្តនឹងរួមគ្នាបាទអ្នកក្នុងវិលវាំងវត្តវិល3ហ្នឹងគឺសិតតែជាមេមេទាំង3កន្លែងហ្នឹងគឺសិតតែជាខ្ញុំកាជះរបស់យួនហើយបាទមេដឹកនាំក្នុងវាំងអ្នកណាអានឹងបងប្អូនដឹងណា ចុះមេដឹកនាំក្នុងវត្តអ្នកណាបងប្អូនក៏ស្គាល់ដែរមេដឹកនាំក្នុងវត្តហើយចុះមេដឹកនាំក្នុងវាលអ្នកណាហ៊ុនសែនអញ្ចឹងចោលក្នុងវត្តចោលក្នុងវាំងចោលក្នុងវាលចោលប្លន់ទឹកដីកម្ពុជានឹងវាមានក្បាលម៉ាស៊ីនរបស់វា មាននៅក្នុងវាំងផងនៅក្នុងវត្តផងនៅក្នុងវាលផងបាទអាហ្នឹងគឺអញ្ចឹងគឺវោ3ហ្នឹងវាំងវត្តវាលបាទវាំងវត្តវាលពួកអាវោ3ហ្នឹងគឺ ពួកអាកាត់ទឹកដីឲ្យយួនអានឹងមេខ្លោងធំធំហើយបាទមេខ្លោងធំធំហើយធ្វើឲ្យប្រទេសនឹងបាត់បង់ទឹកដីហ្នឹងអានឹងគឺចឹងបោះមួយជីវិតទៀតមិនឈ្នះបាក់ចោលដែរអឺបងសារាធំទៅមិនឈ្នះទេព្រោះមានតែវិធី មាន បញ្ហាហើយកំណែតម្រង់បញ្ហាគ្មាន គ្មានអ្វីដែលយើងមិនអាចមុននឹងយើងកែកចបមុននឹងយើងកែកចបបានហេតុអីបានជាយើងអាចកែកចបរបស់ហ៊ុនសែនបាននេះពេលដែលយើងកែចកែកចបរបស់ហ៊ុនសែនបាន ភ្លាមបងប្អូនណាឆ្នាំ2022សំទោសឆ្នាំ2013យើងបោះឆ្នោតកាលនោះកោចបពីហ៊ុនសែន right ដោយសារតែឈ្នះលើសលុបហ៊ុនសែនមិនអាចលួចលុបបំបត្តិទាំងអស់បានដោយសារតែ អន្តរជាតិគេត្រួតពិនិត្យគេតាមដានស៊ើបអង្កេតអញ្ចឹងហ៊ុនសែនលួចយកតែមួយឈ្នះគឺគណៈបកសង្គ្រោះជាតិនៅសល់តែ53 55អាសនៈអញ្ចឹងគណៈបកសង្គ្រោះជាតិថ្នាក់ដឹកនាំគាត់យល់ច្បាស់គាត់ថាបញ្ហាប្រព័ន្ធបោះឆ្នោតតម្លាភាពប្រជាធិបតេយ្យយុត្តិធម៌ឬក៏មិនយុត្តិធម៌វានៅលើកោចបោ វាអត់មាននៅលើអីទេព្រោះកោចបគឺជា អាញាកដាលគឺជាតឡាការអ្នកធ្វើឲ្យអ្នកធ្វើឲ្យណែការបោះឆ្នោតនឹងមានយុត្តិធម៌ឬមិនមានយុត្តិធម៌ចឹងហើយ បាន ឆ្នាំ2014គណៈបកសង្គ្រោះជាតិក្រោមការដឹកនាំរបស់លោកសំរងស៊ីនិងលោកកឹមសុខា និងថ្នាក់ដឹកនាំដតីដតីទៀតបានសម្រេចចិត្តបានសម្រេចចិត្តបដូកោចបោ បង្កើតវិបត្តិនយោបាយចរចាគ្នា ពេលហ្នឹងគឺយក ចំណុចកោចបនឹងមកនិយាយគ្នាដល់ពីយកចំណុចកោចបនឹងមកនិយាយគ្នាបោះឆ្នោតឆ្នាំ2017ក្រមប្រឹក្សាឃុំសង្កាត់កោចបដែលដែលកើតឡើងពីគណៈបកសង្គ្រោះជាតិ4នាក់ពីគណៈបកប្រជាជន4នាក់ពីអង្គការឯករាជ្យម្នាក់ទាំងអស់9នាក់ ហើយបានដាក់បញ្ចូលច្បាប់ការរៀបចំកោជបនៅក្នុងរដ្ឋធម្មនុញ្ញឃើញទេដល់ពេលបោះឆ្នោតឆ្នាំ2017បោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ស្រាប់តែគណៈបកសង្គ្រោះជាតិបានអាសនៈយកពីគណៈបកប្រជាជនស្ទើរតែទាំងអស់5007អាសនៈមានន័យថាច្រើនណាស់ គណៈបកសង្គ្រោះជាតិលើកទី1ហើយ ដែលបោះឆ្នោតរើសក្រុមប្រឹក្សាគុំសង្កាត់ចុះបើមានលើកទី2បើនៅគណៈបកសង្គ្រោះជាតិអញ្ចឹងគណៈបកសង្គ្រោះជាតិអាចយកក្រុមប្រឹក្សាគុំសង្កាត់ស្ទើរទាំងអស់នៅក្នុងប្រទេសកម្ពុជាអញ្ចឹងមូលហេតុស្អីបានជាគេយកកោបានបានបានបោះឆ្នោតឃុំសង្កាត់នឹងគណៈបកសង្គ្រោះជាតិពីព្រោះអ្នកនៅតាមតំបន់ហ្នឹងលួចមិនបានអ្នកប៊ុនធឿនឃ្លាំងមឿងលួចអត់បានទៀតពីព្រោះអី វាមានភ្នែកច្រមុះយើងនៅក្នុងកោចបហ្នឹងអញ្ចឹងបើវាចង់លួចបន្លំវាមិនមែនថាអត់មានទេវាមានប៉ុន្តែវាវាលួចបន្លំអត់បានច្រើនទេឃើញទេអញ្ចឹងហ៊ុនសែនភ័យអាបោះឆ្នោតឆ្នាំ2017អញ្ចឹងអត់បានទេ2017បោះឆ្នោតហើយគណៈកម្មការរៀបចំការបោះឆ្នោតទោះជាដេញសំរងស៊ីចេញក៏នៅតែនេះដែរបញ្ហាមកពីកោចបលោកអមរាវឌីស៊ីសវត្ត លោកពូចិនតាបញ្ហាមកពីកោចបដល់ពេលមកពីកោចបហ៊ុនសែនមានតែរំលាយគណៈបពប្រឆាំងចេញដើម្បីផ្លាស់ប្ដូរកោចបឥឡូវផ្លាស់ប្ដូរកោចបបាត់អញ្ចឹងបើយើងទៅវិញក៏ដោយយើងត្រូវតែដាក់តម្ងន់ធ្វើម៉េចឲ្យមានការចរចានយោបាយតើតាមានការចរចានយោបាយទើបមានដាក់សំណើឲ្យគ្នាទៅវិញទៅមកបានដាច់ខាតត្រូវតែមានចរចានយោបាយ ហើយដើម្បីចរចានយោបាយវាតតែយើងរកវិធីដាក់តម្ងន់ឲ្យហ៊ុនសែនកាន់តែធ្ងន់ឲ្យហ៊ុនសែនកាន់តែធ្ងន់ទើបហ៊ុនសែនត្រឡប់មកចរចានយោបាយជាមួយយើង ហើយបើអត់មានការចរចានយោបាយគ្រាន់តែចរចាសម្រាប់ឲ្យយើងទៅបង្កើតបកបោះឆ្នោតត្រឡប់មកវិញហើយឬក៏ឲ្យគណៈបកសង្គ្រោះជាតិយើងហ្នឹងរស់ឡើងវិញ ទៅបោះឆ្នោតឧបមាអញ្ចឹងចុះឧបមាអញ្ចឹងចុះណាយើងឧបមាអញ្ចឹង ក៏អត់អាចឈ្នះវាដែរពីព្រោះកាលណាបើបើយើងអនុញ្ញាតចឹងមានន័យថាយកយល់នយោបាយហ៊ុនសែនយកយល់នយោបាយអើយើងកុំមិនបាច់និយាយអីច្រើនទេយើងនាំគ្នាទៅបោះឆ្នោតទៅ អារឿង2017ដែលគេរំលាយបាក់យើងនឹងមិនបាច់គិតទេឥឡូវគេឲ្យបាក់យើងមកវិញហើយគេចេញលុយឲ្យយើងទៅរៀបចំបោះឆ្នោតរៀបចំអីចឹងរឿងអីកុំគិតនាំគ្នាទៅបោះឆ្នោតទៅយើងភ្លេចគិតនិយាយពីច្បាប់ស្ដីពីការរំលាយយើងច្បាប់ស្ដីពី គណៈបកនយោបាយយើងភ្លេចនិយាយពីអឺកោចបនឹងជាគ្នា គេយើងភ្លេចទាំងអស់ដល់ពេលយើងភ្លេចសុំទោសបងប្អូនដល់ពេលយើងភ្លេចទាំងអស់ដល់ពេលយើងភ្លេចទាំងអស់បានអីទៀតដល់ពេលយើងទៅបោះឆ្នោតយ៉ាងច្រើនគេឲ្យយើងធ្វើម៉េចអូម៉ាតាបោះឆ្នោតឆ្នាំ2023គេឲ្យយើងបានត្រឹមតែ10អាសនៈ នៅក្នុងរដ្ឋសភា យើងចូលទៅទៅនយោបាយទៅរលូនពេលហ្នឹងគំនាប EBA ក៏អត់មាន ពេលហ្នឹងហ៊ុនសែនចាប់ផ្ដើមរកលុយបានទៀតគ្រួសារហ៊ុនសែនចាប់ផ្ដើមពុកអលួយបានទៀតដដែលគ្រួសារហ៊ុនសែនរកស៊ីជាមួយអឺរ៉ុបគ្រួសារហ៊ុនសែនរកស៊ីជាមួយអាមេរិក ពេលហ្នឹងហ៊ុនសែនមានបានទៀតលួចជាតិលក់ជាតិទៀតដដែលយើង បានត្រឹមតែ តំណាងរា4 10នាក់ យើងក្រុមតាណាងងារ4 10នាក់ហើយបន្ត4 10នាក់តទៅទៀតឆ្នាំក្រោយទៅគេឲ្យអូម៉ាថាឆ្នាំ2023គេឲ្យអឺ10នាក់10តំណែងងារឆ្នាំ2028គេឲ្យយើង បន្ថែម5នាក់ទៀត18ហើយយើងចេះតែសบายចិត្តអូប៉ាក់យើងឡើងរហូតឡើងរហូតប៉ណ្ណឹងគេឲ្យយើងប៉ណ្ណឹងព្រោះអីព្រោះអាកោចោបនឹងវាលួច វាមិនឲ្យយើងឈ្នះច្រើនទេ ហើយបើដល់ពេលយើងឈ្នះដោយគណៈបកសង្គ្រោះជាតិគេរកវិធីរំលាយយើង ចោលទៀតហើយគេបង្កើតរូបភាពហើយតម្រាំដល់ពេលនោះ20ឆ្នាំក្រោយមកហ៊ុនសែនក៏រីកចម្រើនខ្លាំងដែរលុយហ៊ុនសែនក៏ខ្លាំងគណៈបកប្រជាជនក៏មានលុយកាន់តែច្រើនអញ្ចឹងគេបំផ្លាញទៅទៀតគេធ្វើដូចការពីបំផ្លាញយើងទៀតអញ្ចឹងអញ្ចឹងអាដែលអាដែលនឹងយើងកុំធ្វើយើងកុំធ្វើអាដែលអាដែល ដាច់ខាតកុំធ្វើឲ្យដែរសុកចិត្តត្រំសុកចិត្តត្រំលំបាក4 5ឆ្នាំ4 10ឆ្នាំខ្ញុំប្រាប់ស៊ីម៉ាអ៊ីនៅក្នុងរឿងសាមកុកស៊ីម៉ាអ៊ីគឺចាប់ផ្ដើមចេញពី មនុស្សដែលឆាវឆាវមើងងាយខ្ញុំលើករឿងស៊ីម៉ាអ៊ីបន្តិចប្រវត្តិស៊ីម៉ាអ៊ីស៊ីម៉ាអ៊ី គាត់ចាប់ផ្ដើមពីធ្វើជាមនុស្សជា កម្មចដាឲ្យឲ្យឆាវឆាវឡើងជន់គាត់ទៅលើអាតេះទៅលើអាតេះជីគាត់ប្រើពាក្យថាគាត់សំលៀងដាវ10ឆ្នាំ តែគាត់យកដាវនឹងមកកាប់តែមួយថ្ងៃទេគាត់និយាយប្រាប់សត្រូវរបស់គាត់ថា គាត់សម្លៀងដាវ10ឆ្នាំ តែគាត់យកមកកាប់សត្រូវតែមួយថ្ងៃទេហើយក្នុងន័យហ្នឹងបងប្អូនមើលលទ្ធផលនគរ3ហ្នឹងលទ្ធផលទាំងអស់ចុងក្រោយ គឺកូនស៊ីម៉ាអ៊ីកូនស៊ីម៉ាអ៊ីនឹងឯងគឺ ជាអ្នកបង្រួបបង្រួមនគរទាំង3នឹងគ្រោះគ្រោះសាស៊ីម៉ានឹងស៊ីម៉ាអ៊ីនឹង គឺជាអ្នកបង្រួបបង្រួមនគរទាំង3ហ្នឹងជាអ្នកវាយដណ្ដើមយកនគរទាំង3ឲ្យចូលទៅ ជានគរតែមួយឲ្យទៅជានគរតែមួយអញ្ចឹងមានន័យថាម៉េចឆាវឆាវខំប្រឹងតដើមទឹកដីខំប្រឹងសម្លាប់គេលទ្ធផលចុងក្រោយឆាវឆាវងាប់ដល់ពេលមកកូនគាត់ឡើងសោយរាជទី2ស្ដេចទី2ឆាវភីដល់ឆាវភីឡើងមកក្រុងរាជស៊ីម៉ាអ៊ី ជាអ្នកផ្ដល់យោបល់ជាទីប្រឹក្សាជាមេតបរបស់ឆៅភីហើយជាគ្រូរបស់ឆៅភីផងឆៅភីអាយុប្រមាណជា36ឆ្នាំឆៅភីងាប់ មានកូនប្រុសមួយទូចឲ្យឡើងសោយរាជចំនួនទី3មានត្រឹមតែ3ចំនួនគាត់លទ្ធផលចុងក្រោយស៊ីម៉ាអ៊ីយកប្រទេសនឹងមកកាន់កាប់គ្រប់គ្រងខ្លួនឯងគាត់ប្រើពាក្យតែមួយម៉ាត់ទេ គាត់ប្រើពាក្យមួយម៉ាត់ទៅកូនឆៅកូនឆៅឆៅគាត់ប្រើពាក្យថាគាត់មិនមែនបញ្ញារហូតដល់ទៅធ្វើការងារតែមួយថ្ងៃហ្នឹងដើម្បីដណ្ដើមយកប្រទេសដែលតកូលឆៅឆៅហ្នឹងប្រឹង3ចំនួនមកហើយទេគាត់ថាគាត់សំលៀងដាវ10ឆ្នាំហើយ ហើយគាត់ ចេញកាប់តែម្ដងហ្នឹង មិនមែនគាត់អត់សំលៀងទេគាត់សំលៀងដាវគាត់ទ្រាំ10ឆ្នាំតម្រាំបើគាត់បានយកដាវនឹងចេញមកកាប់គាត់ទ្រាំ10ឆ្នាំគាត់ទ្រាំធ្វើឆ្កែធ្វើឆ្មារបស់ឆាវឆាវនឹង10ឆ្នាំណាអញ្ចឹងឆាវឆាវខំប្រឹងធ្វើអាក្រក់តដើមរីកបលាំងធ្វើបាបស្ដាច់ដល់ពេលកូនខ្លួនឯងកូនខ្លួនឯង តកោស៊ីម៉ាអ៊ីនឹងត្រួតត្រាដោយការដែលឆាវឆាវត្រួតត្រាស្ដាច់ជំនាន់មុនចឹងដូចគ្នាកម្ពីកម្ពីបាបកម្មយល់ទេកម្ពីបាបកម្មកម្ពីបាបកម្មដោយហ៊ុនសែនចឹងហ៊ុនសែនយល់តែខ្លួនឯងគ្រាន់បែខ្ញុំថាហ៊ុនសែនឯងអាចធ្វើបាន ចង់តជំនាន់នេះហ៊ុនសែនឯងអាចធ្វើបានអូខេអាចធ្វើបានប៉ុន្តែ ខ្ញុំថាហ៊ុនសែនឯងមិនអាចធ្វើបាន3ជំនាន់ទេមិនអាចទេមិនអាចធ្វើបាន3ជំនាន់ទេជឿខ្ញុំម៉ាត់ទៅចឹងហើយបងប្អូន យើងនាំគ្នាសំលៀងដាវសម្រិតដាវបង្កើតដាវឲ្យបានខ្លាំងខ្លាកុំបខំអីចង់អីទៅអីរួមមេត្រីជាមួយហ៊ុនសែនហ៊ុនសែនធ្វើអីធ្វើទៅណាហើយចង់ធ្វើបាបរះ ធ្វើម៉េចនឹងបើហ៊ុនសែនធ្វើបាបរាជយើងជេរហ៊ុនសែនរាល់ថ្ងៃហ៊ុនសែនមានឈប់ធ្វើបាបរាជណាបើយើងមិនជេរហ៊ុនសែនក៏ហ៊ុនសែននៅតែធ្វើបាបរាជដដែលនោះអញ្ចឹងទុកឲ្យរាជដឹងខ្លួនឯងទៅថាអាណាដែលគួរតែថាអ្នកណាជាអ្នកដឹកនាំត្រូវអ្នកណាដឹកនាំមិនត្រូវមិនចឹងអាប៊ុនធឿនណាចឹងហើយបានជា បញ្ហានៅត្រង់នឹងណាអាប៊ុនធឿនរឿង រឿងផ្សេងទៀតបងប្អូនអាចដឹងដោយខ្លួនឯងអាចពិចារណាដោយខ្លួនឯងអញ្ចឹងបងប្អូនខ្ញុំដូចជាអត់មានអីទៀតទេខ្ញុំមានតែប៉ុណ្្នឹងថ្ងៃនេះអឺថ្ងៃនេះនិយាយពីរឿងខ្ទួងហិរញ្ញវត្ថុ របស់ហ៊ុនសែនខ្សោយឆ្នាំ2022នេះគឺហ៊ុនសែនចាប់ផ្ដើមអឺឈប់បកគលសិទ្ធិផ្ដាច់មុខឲ្យក្រុមហ៊ុនលីឈុងណា បាទស៊ីម៉ាស៊ីម៉ាអ៊ីសន្សំផលិតផលរាប់ឆ្នាំរហូតដល់បង្កើតបានជាដាវនិងអឺសម្លៀងដាវជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃដែលគាត់យកមកប្រើត្រូវសេចតូចហ្នឹងឯងអានឹងគឺអញ្ចឹងអានឹងគឺអញ្ចឹងអញ្ចឹងយើងធ្វើដូចយើងមិនមិនរៀនទៅតាមក្បួនហ្នឹងឯងប៉ុន្តែយើងយើងត្រូវគិតអញ្ចឹងអញ្ចឹងហើយបានខ្ញុំថាកុំត្រេកត្រអាលកុំត្រេកត្រអជាមួយនឹង នុយដែលហ៊ុនសែនទម្លាក់ទៅឲ្យហើយនុយដែលពួកហ៊ុនសែននឹងមានពួកអាដែងនៅក្រៅស្រុកថាអើយនៅធ្វើអីទៀតទៅទៅធ្វើបាក់ទៅទៅបកើតនេះបកើតនោះទៅទៅបោះឆ្នោតបោះអីទៅអឺចូលរួមជាមួយគេវិញទៅ អានឹងហើយគេហៅថាពួកអាអ្នកដែលនិយាយដើម្បីចូលទៅឲ្យសម្រួលទៅហ៊ុនសែនហើយវាតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អាពួកហ្នឹងមិនមែនពួកប្រជាធិបតេយ្យទេអាហ្នឹងពួក lobby ឲ្យហ៊ុនសែនទេពួកជ្រះជ្រំលុយហ៊ុនសែនទេជឿខ្ញុំទៅអញ្ចឹងសុកចិត្តសំលៀងដាវឲ្យមុតប្រហែលឆ្នាំក៏ដោយចាំយកមកកាប់តែម្ដងឲ្យចប់បាទកាប់តែម្ដងឲ្យចប់មកណាកាប់តែម្ដងឲ្យចប់មិនបាច់បង្កើតព្រឹត្តិការណ៍ច្រើនទេកាប់តែម្ដងឲ្យចប់អាហ្នឹងគឺអញ្ចឹងអាហ្នឹងយើងពិចារណាប៉ុណ្ណឹងទៅខ្ញុំ អឺនឹងថាម៉េចទេអាហ្នឹងរឿងអ្នកនយោបាយខ្ញុំមិនមែនអ្នកនយោបាយខ្ញុំគ្រាន់តែអ្នក live នៅក្នុង Facebook ទេបងប្អូនណាបាទអីឯងភ្លឺទេអាចុះបើភ្លឺឯងចូលមកស្ដាប់ធ្វើស្អីអាធុនវរៈបុត្របើភ្លឺឯងចូលមកស្ដាប់ធ្វើស្អីហ៎មិនបានឯងដឹងអញភ្លឺប៉ុន្តែភ្លឺវាគ្រាន់បើជាងហ៊ុនសែនអាកបីណាហើយវាគ្រាន់បើជាងអាកូនកបីហ៊ុនម៉ាណែតដែរណា ក្រុមហ៊ុនលីឈុង ត្រូវលោកហ៊ុនសែន ដាក់ចូលក្នុង បញ្ជីខ្មៅ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អឺប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុន OCIC របស់ហ៊ុនម៉ាណាពីមុនហ៊ុនម៉ាណាស៊ីតែត្រីធំទេតែពេលនេះ ត្រីចង្វាក៏វាស៊ីដែរអូចឹងឯងអូអាណិតចឹងបាន ក្រុមហ៊ុនលីឈុងនឹង តាមពិតទៅហ៊ុនសែន កំតិចក្រុមហ៊ុនលីឈុងនឹងតាមពិតដោយសារតែកន្លែងអឺចង់ចង់ចង់ប្រគល់សិទ្ធិផ្ដាច់មុខឲ្យកូនក្រុមហ៊ុនម៉ាណែទេចឹងអូអាគាត់នេះខូចចុយតម៉ាយទេចឹងអាតាហ៊ុនសែននេះខូចចុយតម៉ាយទេចឹងចឹងចឹងមានន័យថាម៉េចមានន័យថាគេ កំចាត់ក្រុមហ៊ុនលីឈុងនឹងគឺដើម្បីផ្ដាល់សិទ្ធឲ្យណែណែណែណែណែផ្ដល់សិទ្ធឲ្យណែ ឲ្យទៅក្រុមហ៊ុនហ៊ុនម៉ាណាព្រោះក្រុមហ៊ុនហ៊ុនម៉ាណាហ្នឹងក៏រកស៊ីសំណង់រកស៊ីអីកសាងអីចឹងដែរអូអាតានេះខូចចំយៈចឹងហើយវាប្រាប់ចវាយខេតគ្រប់ខេតស្រុកនឹងឲ្យធ្វើឲ្យឲ្យកុំឲ្យបន្តកិច្ចសន្យាជាមួយក្រុមហ៊ុន លីឈុងនឹងទៀតយីអាតានេះខូចចុយម៉ែបាទចឹងហើយបងប្អូនណាចឹងហើយបាននៅស្រុកខ្មែរវាចឹងហើយបងប្អូនគិតមើលខ្លួនឯងទៅ អានឹងតតែយើងខំប្រឹងសំលៀងដាវទៅអានឹងគឺគ្មានអីទេមានតែប៉ុណ្ណឹងបងប្អូនណាខ្ញុំជូនពរបងប្អូនឆ្នាំថ្មីសុខសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយជួបគ្នាពេលក្រោយទៀតទៀតណាបាទជួបគ្នាពេលក្រោយទៀតអរគុណសូមជម្រាបលាបាទ